ការលះបង់សេចក្តីសុខរបស់ខ្លួនហ្នឹងមិនងាយទេចាពីព្រោះកិលេសដែលជាគ្រឿងជាប់ចម្ពាក់ហ្នឹងគឺជាប់ចម្ពាក់នឹងសុខនឹងឯងហើយបថុជនហ្នឹងមិនចាំបាច់សុខអីធំដុំអីទៅទេតែសុខបន្តិចបន្តួចហ្នឹងក៏ជាប់ចម្ពាក់វីវក់នៅនឹងឯងធ្វើបាប ណាសាងកម្មពីវេរាដើម្បី បានការសែបសោយក្តីសពបន្តិចបន្តួចហ្នឹងមិនអាចលះបង់ទៅ ជាទៀនទៅ ជាការរសាសិលអីទេការធ្វើទៀនរហូតដល់ទៅថ្នាក់រសាសិលអានឹងលះបង់សេចក្តីសុខធំណាតែដែលនិយាយថាធំហ្នឹងគឺធំនិយាយប្រៀបផ្ទឹមគ្នា នៅ ក្នុងភពនេះកាមភពហ្នឹង នឹងឯងតែបើប្រៀបទៅនឹងព្រះនិព្វានសេចក្តីសពក្នុងភពនេះគឺនៅតែជាសេចក្តីសពតូចចឹងដែលអ្នកប្រាជ្ញលះបង់សេចក្តីសពតូចដោយកសេចក្តីសពធំសពធំទលំទលាយវិបលាំងសុខੰងគឺព្រះនិព្វានកណានឹងទៅតាមការប្រៀបផ្ទឹមគ្នាចឹងតូចធំហ្នឹងដោយភពតូចភពធំអីដោយប្រៀបផ្ទឹមគ្នា នឹងឯងហើយយើងនិយាយសក់នៅតែក្នុងភពនឹងក្នុង ជីវិតយើងជាមនុស្សនឹងសក់តូចសក់ធំនឹងក៏ប្រៀបគ្នាទៅតាមនឹងដូចដែលយើងរក្សាសិលបានអីនេះជាការលះបង់សេចក្តីសក់ធំដុំណាតែវាជាសេចក្តីសក់ដែលគួរលះបង់នឹងវាជាកាមសក់ដែលមិនអាចឲ្យយើង កម្មសិលបាន កណាមិនអាចដើម្បីបាណាតិបាតាវេរមណីមិនអាចដើម្បីអត្តនីទានាវេរមណីកាមេសុមិឆាចារាវេរមណីមុសាវាទា វេរមណីនឹងគឺ ថាស្រួលហ្មងនិយាយកុហកនឹងប្រយដូចមែនតែនអញ្ចឹងស្ដាប់ទៅខំតែជឿកុហកសោះនៅវាធ្លាប់មកកុហកយ៉ាងស្រួលអញ្ចឹងហ្មងទៅនឹងឯងសរាមេរយៈមជ្ឈបមាតដ្ឋានាវេរមណី គឺថាវាចាបាននឹងលះបង់សេចក្តីសុខដែលមនុស្សនៅក្នុងលោកនឹងចាត់ទុកថាជីវិតជីវ៉ាទៅតែមកណាសេចក្តី សុខនឹងបើអត់សេចក្តីសុខនឹងអញសុខចិត្តងាប់វិញណាអីចឹងទៅពេញចិត្តណាស់ដូចជារឿងកាមសុខដែលសុខសោមនស្សអាស្រ័យរូបសម្លេង ក្លិនរសសម្ផស្សអីនេះទៅឲ្យលះលះអាមិនបានអានឹងគឺថាជាសេចក្តីសុខធំសម្រាប់ជីវិតរបស់គាត់ ចឹងគឺថាមកជីវិតនឹងអាចថាមកកម្មសិល5អីទៅបានទេព្រោះវាជាសេចក្តីសុខធំដុំណាស់នឹងឯងចឹងសេចក្តីសុខដែលប្រកបដោយកាម ជាទីតាំងនៃតម្រេចហើយព្រះពុទ្ធអង្គទ្រង់បានប្រកាសសម្ដែង នៅក្នុងបសោតតេតងទៅនឹងសត្វវិជា ហ្នឹងឯងក្នុងលក្ខដកកិកោប្រមាសោតគុណាហ្នឹងឯងមិនចាំបាច់ចំណងអីធំដុំអីទេគ្រាន់តែវัวផោមហ្នឹងក៏តាកជាប់ហើយដល់នៅសេចក្តីស្លាប់ហើយនឹងគឺព្រះអង្គលើកវัวវัวផោមអញ្ចឹងដែលបល័យថាពោតៈណា លៈតេតាណាហ្នឹងហើយគឺវัวវัวស្អុយហ្នឹងឯងហើយខ្មែរយើងហៅវัวហ្នឹងវัวស្អុយហ្នឹងថាវัวផោមហ្នឹងវាផុយតូចហើយផុយទៀតប៉ុន្តែសត្វបជាចហ្នឹងវាប៉ិនប៉ិនកូនមន់ហ្នឹងហ្នឹងឯងតែតែជាមួយគ្នានឹងអាសរសៃសកៃដងហ្នឹងព្រះអត្តកថាលោកយល់ក្រំតែ ក្រាន់តែដំសកៃដងទៅបានមកសរសៃហ្នឹងសកៃដងហ្នឹងវាមានសរសៃសៃទូចទូចហ្នឹងអាហ្នឹងក៏តាក់ជើងជាប់ដែរកណាហើយបើព្រះអង្គប្រៀបគូជាមួយនឹងសត្វពជាជហ្នឹងទៅនឹងសត្វដំរីសត្វដំរីហ្នឹងសំបីតែចំណងមម មិនដែរចំណងនឹងវាធំនឹងឯងរហូតដល់ទៅ មានវัวមួយគេហៅថាវัวទុនលីងអានឹងសម្រាប់ចងជើងតម្រៃអន្តែចងទៅនៅតែទៅជាចំណងផុយដដែលព្រោះកាក់ស្មានកម្លាំងតម្រៃនឹងអត់ត្រូវមាន តម្រៃខ្លះវាមានពូជកម្លាំងខ្លាំងមកលើសពីតម្រៃធម្មតានឹង10ដងអីចឹងទៅចា៎ ដល់អញ្ចឹងទៅផ្ដាច់នៅទន្លេងហ្នឹងហ្នឹងឯងតោណូជាងលោសអ៊ីនឹងងោហ្នឹងហ្នឹងឯងទន្លេងដូចនៅក្នុងប្រទេរៈគាថាប្រទេរៃគាថាអីអីហ្នឹងដែលបានប្រកាសសម្ដែង ដោយប្រទេរៃទាំងឡាយហ្នឹងនៅខាងចុងហ្នឹងតែងតែប្រកាសថាបានផ្ដាច់ នៅចំណងអាសវៈកិលេសក្នុងភពនឹងឯងដូចជាមេដំរីផ្ដាច់នៅទុនលីងណាពាក្យទុនលីងហ្នឹងគឺយើងរក្សាទុកអញ្ចឹងទៅក៏ពីរោះសម្រាប់កូនចៅមានក្នុងវចនានុក្រមអីអីចឹងនឹងឯងយើងកុំកុំប្រែមកដាក់ថាចំណងទាំងដងអញ្ចឹង ចំណងដំរីផ្ដាច់នៅចំណងអាហ្នឹងយកយើងស្ដាប់បានហើយនឹងឯងប៉ុន្តែវាមាន ភាសាមួយ អាចំណងចង ជើងដំរីហ្នឹងហៅថាទុនលីងរហូតដល់ទៅអាវัวដែលស្វិតមមសម្រាប់ចងដំរីហ្នឹងហៅវัวទុនលីងហ្នឹងទៅទៀតអាហ្នឹងពេលហ្នឹងក៏ពេលសម្រាប់ ប្រើជាមួយនឹងដំរីនឹងចងជើងដំរីនឹងឯងគឺថាទៅ ជាចំណងផុយទៅទេទោះជាធំមមប៉ុណ្ណាក៏ដោយទៅជាផុយជាមួយនឹងដំរីវាខ្លាំងនឹងឯងចឹងហើយយ៉ាងណាមិញគឺព្រះអង្គទ្រង់ប្រកាសសម្ដែងមកដល់ខាងចុងនៃប្រសូតនឹងគឺសពសោមនស្សដែលអាស្រ័យនឹងរូបសម្លេងកិនរសសម្ផស្សនឹង ដែលជាទីស្រឡាញ់ជាទីប្រាថ្នាជាទីពេញចិត្តប្រកបដោយកាមជាទីតាំងនៃតម្រេកហ្នឹងព្រះអង្គទ្រង់ប្រកាសថាជាសេចក្តីសពមិនស្អាតទេ ជាកាមសពហ្នឹងណាមិនគួរធ្វើឲ្យខ្នឹកមិនគួរអប់រំមិនគួរចម្រើនទៅទេហើយព្រះតថាគតពោលថាជាសេចក្តីសពគួរឲ្យខ្លាច នឹងឯងព្រះអង្គទ្រង់ប្រកាសដាក់ខាងចុងអញ្ចឹងចឹងហើយបានព្រះអង្គទ្រង់សម្ដែងសេចក្តីសុខតាំងពីបឋមឈានហោហែមកគឺព្រះអង្គប្រកាស4ទៀតគឺថា1នៃខមៈសុខណា2វិវេកសុខ3ឧបសមៈសុខ4សម្ពោធិសុខនឹងព្រះអង្គត្រាស់ថាជាសេចក្តីសុខល្អហ្នឹង នឹងឯងជាសេចក្តីសុខរបស់ ព្រះអរិយៈជាសេចក្តីសុខដែលគួរចម្រើនគួរធ្វើឲ្យថ្នឹកហើយតថាគតពោលថាជាសេចក្តីសុខដែលមិនគួរឲ្យខ្លាចនឹងឯងដូចកាលដែលព្រះអង្គទ្រង់បំពេញទុក្ករកិរិយាព្រះអង្គពិសោធប់គ្រប់សេចក្តីទុក្ខក្តីលំបាកហ្នឹងព្រះអង្គក៏ជ្រាបថាមិនមែនជាផ្លូវនៃការត្រាស់ដឹងចឹងទៅ ប្រាប់តែព្រះអង្គមកនឹករលឹកឃើញកាលដែលព្រះអង្គនៅបជន5ខួបក្នុង ពិធីបបៈមង្គលហ្នឹងហ្នឹងឯងក្នុងកាលនោះព្រះអង្គទ្រង់គង់នៅក្រោមដើមព្រីងហ្នឹងហើយព្រះអង្គចូលបឋមឈានទៀតដោយឧបនិស្ស័យអភិនិហាព្រះអង្គបំពេញមក រាជជន5ឆ្នាំហ្នឹងព្រះអង្គចូលបឋមឈានហ្នឹងឯងរហូតដល់ទៅមានអភិនិហា ដោយមកលុបមកលុបព្រីងហ្នឹងនៅពីព្រឹកមកលុបហ្នឹងនៅខាងលិចដល់ទៅពេលថ្ងៃត្រង់ថ្ងៃរសៀលទៅមកលុបព្រីងហ្នឹងវាអត់បែរទៅខាងកើត ណានៅ ខាងលិចដដែលគឺជាការអស្ចារ្យដែល ប្របាទសរិសធោតនៈមកថ្វាយបង្គំព្រះបរមពុរិស័ទនឹងហើយកាលដែលព្រះអង្គទ្រង់បំពេញទុក្ករកិរិយានឹងរួចក្រោយមកនឹងព្រះអង្គនឹករលឹកឃើញសេចក្តីសុខនឹងឯងថាជាសេចក្តីសុខដែលប្រសិទ្ធចាតោជាសេចក្តីសុខដែលមិនគួរឲ្យខ្លាច ហើយក៏ព្រះអង្គពិចារណាថាដើម្បីសេចក្តីសុខបែបហ្នឹងមិនអាចយើង សម្រេចបានទេព្រោះរូបកាយហ្នឹងវាទ្រុឌទ្រោមទៅសម្បើមណាស់រោមអីហ្នឹងវាស្អុយគល់ហើយប៉ះទៅវារុះរោមអីចឹងទៅនឹងឯងហើយក៏ព្រះអង្គចាប់ផ្ដើមទទួលទឹកដោះពពេទឹកដោះជាមអីអីក្មេងៗ ដែលបានថ្វាយព្រះអង្គហ្នឹងនឹងឯងដែលបញ្ញវៈគីតបោះហ្នឹងក៏រត់ចោលព្រះអង្គនឹងឯងរត់ចោលហ្នឹងក៏ជាធម្មនិយមទេក្នុងអដ្ឋកថាមហាសីហនេតសោតហ្នឹងប្រាប់ថានឹងជាធម្មនិយមទេ ដើម្បីទុកឱកាសដល់ព្រះអង្គប្រព្រឹត្តវិវេកធัวមុនពេលត្រាស់ដឹងនឹងកន្លះខែ ហ្នឹងហើយចាប់ពីពេលដែលព្រះអង្គទ្រង់សោយហ្នឹងមកព្រោះបញ្ញវគិដែលរត់ចេញពីព្រះអង្គហ្នឹងក៏មិនទៅឯណា ទៅ ព្រៃឥសិបតនមកទេយវនគឺជាទីកន្លែងដែលពពុទ្ធគ្រប់ព្រះអង្គតែងប្រកាសសម្ដែងបឋមចក្រកបវត្តនសូត្រជាកន្លែង តែមួយដែលមិនឃ្លាតណាពពុទ្ធគ្រប់អង្គសម្ដែងបឋមចក្រកន្លែងហ្នឹងហើយ បឋមចក្រប្រវត្តនសោតនឹងគឺជាធัวដែលព្រះអង្គប្រកាសសម្ដែង ទៅតាមអធិស្ស្រ័យរបស់អ្នកស្ដាប់កណានឹងឯងពោប្រសោតសោតខ្លះតាមអធិស្ស្រ័យព្រះអង្គចឹងទៅតែទ្រង់ប្រកាសសម្ដែងដូចជាមហាសតិប្បដ្ឋានសោតអីអីហ្នឹងប្រពុតគ្រប់ព្រះអង្គតែងតែប្រកាសដើម្បីឲ្យសត្វលោកនឹងបាន ដឹងផ្លូវទៅកាន់ព្រះនិព្វានហ្នឹង ប៉ុន្តែដោយធម្មចក្រកបវត្តនៈសោតអនត្តលក្ខណៈសោតអតិតតបរិយាយសោតហើយនៅក្នុងនិទានវៈអីអីដែលព្រះអង្គប្រកាសបដិច្ចសមុបាទធัวដោយទេសនាសោតវិភាំងកសោតជាដើមហ្នឹងគឺទៅតាមអធិស្ស្រ័យរបស់អ្នកស្ដាប់បើសោតខ្លះក៏ ទៅតាមរឿងដែលកើតឡើង ដូចជាធម្មទាយតសោតអីហ្នឹងណាមានរឿងកើតឡើងដែលទីខោនឹងឯងយកនៅ អាមិសៈជាមរតកហ្នឹងចឹងក៏ព្រះអង្គសម្ដែង ធម្មទាយតសោតក្នុងបៃដកលេខ20ហ្នឹងណាបន្ទាប់ពីមូលបរិយាយសោតនឹងមកហ្នឹងធម្មទាយតសោតហ្នឹង ឬដូចជាអគិខន្ធធូបមៈសោតដែលព្រះអង្គសម្ដែងពីគំនួភ្នក់ភ្លើងហ្នឹងនៃសារមានរឿងកើតឡើងក្នុងវិខៈនឹងឯងចឹងប៉ុន្តែហើយព្រះអង្គទ្រង់ត្រាស់សួរវិខអំពីគំនួភ្នក់ភ្លើងនឹងហើយក៏ព្រះអង្គទ្រង់សម្ដែងតតទៅហើយក្នុងការនោះវិខ60អង្គចឹងប៉ុន្តែខ60អង្គហ្នឹងក៏លោក អួតឈាមស្រស់ស្រស់តែហ្មងណាក្នុងគិខន្ធូបមៈសោតហ្នឹងហើយ60អង្គទៀតក៏លាចាកសិក្ខាបទ60អង្គទៀតអស់អាសវៈកិលេសអាហ្នឹងវាមានរឿងកើតឡើងក្នុងភិក្ខុសង្ឃហ្នឹងព្រះអង្គក៏ប្រកាសសម្ដែងហើយហេតុដែលនាំឲ្យកើតប្រសូត មួយទៀតទី4ហ្នឹង គឺដោយការសាកសួរពីមនុស្ស ពីព្រះរាជាពីសាមណៈព្រាមអីអីទាំងអស់ហ្នឹងប្រអិនទេវតាអីអីយៈអីចឹងទៅព្រះអង្គក៏ឆ្លើយទៅជាប្រសូតទៅតាមហ្នឹងគណាហើយនៅក្នុងការដែលព្រះពុទ្ធអង្គទ្រង់បានប្រកាសសម្ដែងនៅក្នុងសេចក្តីសុខណាសេចក្តីសុខដែល មកទៅចាំស្អិតកកណាក្នុងការដែលក្តីសុខព្រះអង្គទ្រង់ប្រកាសអំពី ក្តីសុខដែលមិនគួរឲ្យឲ្យខ្លាចហ្នឹងនឹងឯងតាកតួងទៅនឹងសេចក្តីសុខដែលប្រសិជ្ជៈទោសគណាមិនគួរឲ្យខ្លាចហ្នឹងចឹងបានព្រះអង្គចាប់ តួចង្ហាន់រហូតថ្ងៃព្រះអង្គត្រាស់ដឹងហ្នឹងក៏ទទួលចង្ហាន់នាងសុជាតានឹងឯងប៉ុណ្ណានឹងគឺខ្ញុំណាគ្រាន់តែនឹករលឹកឃើញចំពោះសេចក្តីសុខដែលមិនគួរឲ្យខ្លាចនឹងគឺនេកខមៈសុខប៉ុណ្ណាដែលគុណចាស់មានសទ្ធាចិញ្ចាក់ផ្ទះចូលកម្មភ្នោះបួសជាបព្វជិតតាមផ្លូវកាយហើយក៏ជានេកខមៈប្រព្រឹត្តទៅតាម បហប្រតិនឹងឯងបាននៅនៃខមៈសពនឹងហើយវិវេកសពដោយវិវេកកាយវិវេកក្តីចិត្តវិវេកក្តីហើយនឹងឧបសមៈសពក្តីសពព្រោះស្ងប់រងាប់ក្នុងបហប្រតិប៉ុណ្ណារហូតដល់ទៅសម្ពោធិសពដោយសារបញ្ញាត្រាស់ដឹងនឹងគឺសេចក្តីសពនឹង ដែលមិនគួរឲ្យខ្លាចហើយព្រះអង្គទ្រង់ប្រកាសសម្ដែង នៅក្នុងមហាសីហនេតសោតប្រົບចំពោះសនខតលិជវីហ្នឹងហើយសម្ដែង ពីទុក្ករកិរិយាហ្នឹងហើយក្នុងនិយាមធัวគឺបញ្ញវគិហ្នឹងបានរត់ ចេញពីព្រះអង្គមកហ្នឹងគឺមកនៅ ព្រៃឥសិបតនមិគទាយវ័នហ្នឹងរងចាំព្រះអង្គប្រទាននៅបឋមចក្រកបវត្តនសូត្រហ្នឹងហ្នឹងឯងតែអញ្ចឹងគឺក្នុងសេចក្តីនេះយើងត្រឡប់មកវិញត្រង់ដែលថាសេចក្តីសពដែលពុទ្ធបរិស័ទយើងលះបង់បាននេះដែលខ្ញុំណានឹក រលឹកដល់ប្រធារដីកាគុណចាស់អង្គឧត្តមវិជាមកប្រអោសថាមកប្រអោសអញ្ចឹងទៅបើលោករំលឹកថាទីក្តីសក់នឹងមិនងាយលះបង់បានណាឲ្យញាតិញោមបង្ហាញខ្លួនមុខមាត់ អីឲ្យញាតិញោមត្រេកអរហ្នឹងគឺដើម្បីឲ្យយើងបានយល់ថាគួរឲ្យយើងត្រេកអរ គួរឲ្យយើងអនុមោទនាមកអំពី ការដែលលះបង់សេចក្តីសុខហ្នឹងមិនងាយលះបង់បានកណ្ណាហ្នឹងឯងហើយខ្ញុំណាចាប់បានកន្លែងហ្នឹងមកក្រិនតែថាប្ររពជាដំបងបន្តិចទៅសឹងតែថា សំដែងពធមួយដងហ្នឹងទៅហើយកណាកម្រងសំដែងធัว3ដីឡែកផ្សេងទេដល់ឥឡូវរៀបរាប់កន្លែងហ្នឹងតិចសិនទៅកណាជំនួសគុណចាស់ដែលបានលើកសេចក្តីជាសង្ខេបមកហ្នឹងដើម្បីឲ្យញាតិញោមបានជ្រាបថាដែលញាតិញោមឃើញថាលះបង់បានចឹងចឹងថាទ្រព្យសម្បត្តិហ្នឹងក៏សិតតែពាន់សិតតែម៉ឺនដុល្លារហ្នឹង នឹងឯងហើយមើលទៅដូចជាលះបង់បានងាយងាយនឹងឯងហើយថែមទាំងមានសិលទៀតនឹងឯងតែតាមពិតណាម៉ោងពីកម្លាំងសទ្ធា និងកម្លាំងបញ្ញានឹងវាមមតំទៅទេគុណចាប់អង្គគ្រូក៏បានបញ្ជាក់ហើយតើមានសទ្ធា បានលះបង់បានទាំងកម្លាំងហើយក្នុងព្រះអត្តកថាលៈដកកិកោប្រមាសោតណា គឺបានលើកឡើងពីកម្លាំងនឹងគឺកម្លាំងសទ្ធានិងបញ្ញានឹងឯងចឹងប៉ុណ្ណាហើយព្រះពុទ្ធអង្គទ្រង់លើកជាជាឧទាហរណ៍មកគូទៀតព្រមមកគូនឹងបជាចហើយនឹងសត្វតម្រៃណាបិសត្វបជាចមិនមែនបជាវទេបជាចហ្នឹងគឺវា ប៉ិនប៉ិនគ្រួចប៉ិនប៉ិនកូនមន់ហ្នឹងវាហើព្រុលព្រុលមួយស្រែពីរស្រែវាចុះវិញហ្នឹងឯងសំលេងកោកកាកកោកកាអីវាគ្នាច្រើនស្រែកផ្អើលមនុស្សផ្អើលសត្វអីហ្នឹងឯងមិនពីរោះដោយសត្វតាវៅយំទេហ្នឹងឯងហ្នឹងសត្វប្រជាតិវារោសត្វនៅដីចលែនអីអីជាចំណីអាហារចំពោះវាវែងវែងតិចហ្នឹងឯង ហើយដល់ទៅ មកគូទៀតព្រះអង្គលើកអំពី បរោះកំសត់មានខ្ទួមមួយចឹងទៅដបូលធ្លុះមើលឃើញមេឃមើលឃើញផ្កាយមានស្រូវពូជហ្នឹងមកក្អមស្រែមកអំពូកតូចតែមួយហ្នឹងនឹងឯងហើយអត់មានទ្រព្យសម្បត្តិអីទេប្រពន្ធនឹងរូបមិនល្អហើយមាយាទមិនល្អទៀត ណារូបមិនល្អមួយទៀតបានទៅមានអីអានេះវាវាអត់មានអីដែលគួរឲ្យជាប់ចម្ពាក់កណាអត់មានអីគួរឲ្យដូចថាលះមិនបានណាហើយបរោះហ្នឹងទៅឃើញបាបិចិត្តលោកគង់នៅក្នុងពភ្នោះហើយប្រព្រឹត្តទៅដោយសីលាតិគុណមានការចម្រើនទៅដោយនៃកម្មសុខវិវេកសុខឧបសមៈសុខ និងសម្ពោធិសុខនឹងមានសេចក្តីសុខមិនមានការខ្វាយខ្វល់រវល់អីក្នុងជីវិតក្នុងរឿងគ្រប់គ្រងផ្ទះអីយ៉ាងម៉េចយ៉ាងម៉េចប៉ុន្តែបរោះនឹងអត់អាចបួសបានអត់អាចចេញចាកផ្ទះចូលទៅកាន់ភ្នោះបានដូច្នេះព្រះអង្គសម្ដែងថា ចំណងនឹងវាមិនមែនចំណងធូរទេវាអត់មានអីឲ្យជាប់ជំពាក់មែនប៉ុន្តែបន្តិចបន្តិចហ្នឹងវាចំណងមមអង្គត្រាស់ចឹងថាចំណងមមចឹងប៉ុន្តែ ផ្ទុយមកវិញដូចជាព្រះរដ្ឋបាលថេមាសក្រំតែបៃតាយកមកចាក់គោមនុស្សឈួរពីម្ខាង មើលទៅ មនុស្សឈួរម្ខាងទៀតអត់ឃើញទេគំនូមាសគំនូប្រាក់ទៀតកណាគំនូមាសមកកណូកណូប្រាក់មកកណូហើយមនុស្សសម័យហ្នឹងពោះពោះផងណានឹងឯងឈួរមើលគ្នាអត់ឃើញបាំងនឹងគំនូមាសគំនូប្រាក់ ហើយលេងសិតតែដែលស្ត្រីស្អាតស្អាតណាដីដានឹង ប្រាប់ឲ្យមើលរៀបចំខ្លួនប្រាណឲ្យស្អាតស្លៀកពាក់ឲ្យវាវាឆាតឆាយឲ្យវាជាទីតាំងនៃសេចក្តីត្រេកអរហ្នឹងហើយនាងណាទៅធ្វើឲ្យកូនយើងសឹកមកដើម្បីនឹងស្រឡាញ់ស្នេហានាងនឹងបាន គឺយើងលើកនាងនឹងឯងឲ្យជាធំ នៅ ក្នុងផ្ទះក្នុងគំនួទ្រព្យសម្បត្តិនឹងហ្មង គឺថាចំណងនឹងគឺបើយើងនិយាយក្នុងលោកនឹងវាចំណងមមនឹងឯងមមព្រោះមនុស្សយើងវារឿងមាសប្រាក់លុយកាក់ហើយស្រីស្អាតនឹងហើយតើមានអីទៀតតែប៉ុណ្ណឹងស្លាប់ទៅបានហើយអឺ អាហ្នឹងវានិយាយអំពីរឿងវាជ្រប់ងប់ទៅណាហ្នឹងឯងត្រូវការតែប៉ុណ្ណឹងក្នុងរឿងកាមគុណរបស់មនុស្សហ្នឹងមានមានអីទៀតមើលមើលតែមានទ្រព្យសម្បត្តិទៅ ទៅជាសិទ្ធិទៅវាមុខមាត់ឡើងគាល់ពរាជាអីអីទៅឋានៈ អីអីធំដុំទៅទៀតទៅនៅក្នុងព្រះនគរហ្នឹងវាឡើងទៅតាមរយៈទ្រព្យសម្បត្តិហ្នឹងហើយក្នុងโลกហ្នឹងបើមិនត្រូវការអញ្ចឹងទេ ត្រូវការអីទៅវិញទៅមើលមើលប៉ុន្តែព្រះរដ្ឋបាលទេគឺថាដឹងតែពីបួសដូចណាចំណងចំណងនឹងគឺថាអត់មានមមជាមួយព្រះរដ្ឋបាលទេទេអានឹងមិនចាំបាច់ពោលដល់ទៅតែជាព្រះអរហន្តហើយទេណា នឹងឯងដែលដែលមុននឹងបួសហ្នឹងមើលមើលរហូតដល់លោកជាប់អេកតតិកៈខាងសទ្ធាបពជីតានាំងយតិទាំងរតបាឡោទៅណាមានសទ្ធាចេញចាក់ផ្ទះចូលកាន់ភ្នួសបួសជាបព្វជិតនឹងឯងទាំងអេកតតិកៈហ្នឹងនឹងឯងអញ្ចឹងគឺរឿងរាវច្រើនទៀតណាហ្នឹងឯងគ្រូបងសាមញ្ញក៏លើករំលឹករឿងហ្នឹង ដែលខ្ញុំកណាលើកជាបញ្ហារៀបសួរគាត់ថាតើវាមានអ្វីដែលវាសំខាន់វាមានតម្លៃជាងមាសប្រាក់លុយកាក់នឹងឯងចឹងអ្វីអ្វីដែលវាមានតម្លៃជាងណានឹងឯងឧទាហរណ៍ដូចថាការដែលយើងបានកើតមកជាមនុស្សអីនឹងចឹងហ្នឹងឯង ការដែលយើងកើតមកជាមនុស្សហ្នឹងអាហ្នឹងគឺមិនយកប្រាក់ទិញបានទេណាអត់ទេទាំងហើយស្លាប់ពីមនុស្សទៅមិនមែនថា ជាសិទ្ធិបរិជាអីហ្នឹងយកប្រាក់ទិញកំណើតមនុស្សបានទេណាបាទសពពុទ្ធអីអីមើលធ្លាក់នរកតើទាំងណាហ្នឹងឯងដូច្នេះគឺថាកំណើតមនុស្សនេះ យើងយកចិត្តទុកដាក់ តម្លៃថ្លៃណាស់ជាងប្រាក់ហើយអាចឲ្យសម្រេចបាននៅគុណធម៌ផ្សេងផ្សេងទៅទៀតដែលបដិសន្ធិជាមនុស្សមកមានកុសលវិបាកបដិសន្ធិហ្នឹងជាឧបនិស្ស័យឲ្យយើងចេះស្ដាប់ធម៌ចេះពិចារណា ហើយយល់ចាំយល់សេចក្តីនៃពធัวសទ្ធាយោនិសោមអ្នកសិកានឹងចម្រើនឡើងដោយសារយើងបានកំណើតជាមនុស្សសត្វទេឆានអីអីហ្នឹងមានស្ដាប់ធัวអីបាន កំណើតជាមនុស្សយើងគួរអភិវឌ្ឍទៅដោយចំណេះដឹងនិងគុណធម៌ព្រោះជាសត្វដ៏វិសេសដែលគួរដល់ការសិក្សាហើយមានដើមទុនជាមរតករបស់បុណ្យសំខាន់ណាស់គឺកុសលវិបាកបដិសន្ធិនេះឯងចឹង ហើយយើងមានទ្រព្យសម្បត្តិទៅរត់ទិញសទ្ធាទៅរត់ទិញសិលទៅរត់ទិញប៉ុនឯណាគេដាក់លក់ នៅតាមផ្សារអត់មានទេចឹងតេតួងមកកល្យាណមិត្តនេះហ្នឹងសិតតែមានតម្លៃជាងទ្រព្យកល្យាណមិត្តណាគាត់ណាគឺមានតម្លៃចឹងអាចថានាំឲ្យយើងបានសិល កល្យាណមិត្តនាំឲ្យយើងបាននៅកថាវត្ថុ10នៅសបាយកថាស្ដាប់ណាធัวជាទីសបាយនាំឲ្យយើងប្ររពក្តីជាយាមបាន តាមកល្យាណមិត្តនាំឲ្យចម្រើននិពេតិកបញ្ញាក្នុងការទម្លាយនៅកិលេសនឹងធัว5ប្រការដែលព្រះអង្គសម្ដែងចំពោះព្រះមេគយៈដែលញ៉ាំងវិមុតដែលមិនតាន់ចាស់ខ្លាឲ្យចាស់ខ្លាហ្នឹងធัว5ហ្នឹង ប៉ុន្តែព្រះអង្គប្រកាសកល្យាណមិត្តនឹងឯងជាឧបការៈដល់ធัว4ទៀតសិតតែអាស្រ័យកល្យាណមិត្តនឹងធัว4ខាងចុងគឺសិលសបាយកថាវិរិយៈនិងបញ្ញានឹងឯងជាគម្រប់5ប៉ុន្តែមានកល្យាណមិត្តជាឧបការៈជាកល្យាណមិត្តនឹងសំខាន់មានតម្លៃជាងប្រាក់ នឹងឯងគុណចាស់ចូលកម្មធ្នូខ្ពស់ជាបព្វជិតអីបាននេះសិតតេតួងនឹងកល្យាណមិត្តក្នុងប្រសាសនានេះឯងចឹងមានបត្រៃ3ដកមកហ្នឹងតាំងពីបតមសិគេយនេហោហែក្រុមជំនុំបត្រៃ3ដកម៉ែយើងអីទាំងអស់ហ្នឹងនឹងគឺជាកល្យាណមិត្តជាគ្រូជាអាចារ្យនឹងជាកល្យាណមិត្តហ្នឹងនិយាយឲ្យពងខ្ពស់ទៅគឺពុទ្ធអង្គនឹងតែម្ដងចឹងដែលព្រះអង្គទ្រង់ បានត្រាស់ដឹងហើយព្រះអង្គទ្រង់រៀបចំស្ថាបនាថាបានសាសនាមានភិក្ខុសង្ឃហើយគុណចាស់កាន់តែឃើញតម្លៃនៃជីវិតតម្លៃនៅ ក្នុងពភ្នោះទៅ កាន់តែដឹងគុណអប្រគុណព្រះដ៏មានពភៈក្រៃលែងណាស់ដែលព្រះអង្គត្រាស់ដឹងហើយ បានរៀបចំឲ្យមានស្ថាប័នអ្នកបួស ហើយរៀបចំពធัวព្រះវិន័យជា គ្រូជាសាស្តាមកសំបីព្រះអង្គបរិនិព្វានទៅ បង្ហាញផ្លូវដើម្បីទៅកម្មទីបំផុតទុក្ខអរប្រគុណដល់ភិក្ខុសង្ឃដែលបានរក្សាពធัวព្រះវិន័យមកនឹងអរគុណដល់មេត្តាបៃតាក្រៃលែងណាស់នឹងឯងដែលរឹងរិតតែឃើញតម្លៃនៃជីវិតរឹងរិតតែអរគុណមេត្តាបៃតាមែនទែនទៅ គឺថាអរគុណ ខុសាមណេរសព្រះមចារីដែលមានគុណគឺថាឯនេះខ្លះឯនោះខ្លះញាតញោមទំនុកម្រងវិច័យ4ចង្ហាន់បិណ្ឌបាតអីមើលដូចព្រះសរីបុត្រអីនឹករលឹកគុណរបស់រាធៈព្រាមនឹងគ្រាន់តែដាក់បាយមកវេកអីអីហ្នឹងហ្នឹងគឺដោយសារអីបានជាមាន កតញ្ញុតាធัวមាន ការដឹងគុណដល់បុគ្គលសពគ្រប់អញ្ចឹងថាមកអំពីបានទទួល ប្រយោជន៍ក្នុងជីវិតនឹងដល់ក្រៃលែងនឹងឯងដល់អញ្ចឹងទៅនឹកឃើញថា បានជីវិតមកដោយសារបនក៏អគុណបននឹងទៅទៀតដោយសមាទិដ្ឋិហើយបានមេត្តាបិតាបង្កើតមកចិញ្ចឹមបីបាច់មើលថែឲ្យរស់អគុណមេត្តាបិតាញោមប្រុសស្រីក្រៃលែងទៀតណាណាណាណាក៏ដោយឲ្យតែតេតួងមកជាឧបការៈក្នុងជីវិតនេះហើយឲ្យចម្រើននៅក្នុងចំណេះដឹងនិងគុណធម៌ គឺថាគុណចាស់អគុណទាំងអស់កតញ្ញុតាធัวមិនមែនចេះតែមានទេតែតល់តែឃើញតម្លៃនៃជីវិតណាសំខាន់ចឹងទៅបាននឹកឃើញអគុណដល់អ្នកដែលមានឧបការៈទាំងឡាយនឹងឯងបើមិនបានឃើញតម្លៃនៃជីវិតមិនបានជ្រួតជ្រាបអំពីថា ជីវិតនឹងមានខ្លឹមសារនៅលើអ្វីចឹងទៅគឺមិនដឹងជាថា ដឹងគុណម៉ែឪអីនៅកន្លែងណាអីចឹងទៅផងទេ នឹងឯងវាយូរយូរទៅទៅជាថាមកពីម៉ែឪគាត់ស្រឡាញ់គ្នាអីអីចឹងទៅបានយើងជាកូនអីរស់គុណអីមិនឃើញផងអីចឹងទៅទៅជាគិតចឹងទៅមើលនឹងឯងអានឹងមកពីអីមកអំពីវាអត់បានឃើញតម្លៃនៃជីវិតខ្លួនឯងផងហ្នឹងតែខ្លួនឯងនឹងដែលរស់នៅនឹងវាមានប្រយោជន៍សំខាន់សម្រាប់ខ្លួនឯងនឹងយ៉ាងណានឹងឯងចឹង ហ្នឹងគឺបានថាប្រគុណចាស់ចូលកម្មភ្នោះហ្នឹង គឺឆាប់ហ៎ឆាប់ក្នុងរឿងដឹងគុណមេដាបិតាដឹងគុណដល់ញាតិកាគឺថាឆាប់ហ៎ដូចថា អ្នកណាដែលមានឧបការៈអីហ្នឹងរហូតដល់ទៅ គ្រូពជាយាចាររហូតដល់ទៅស្ថាប័នសង្ឃរហូតដល់ព្រះសម្មាសម្ពុទ្ធជាបិតាវិវត្តដាក់ហ្នឹងនឹងឯងអញ្ចឹងគឺរៀបរាប់ពី អ្វីដែលមានតម្លៃជាងប្រាក់ហ្នឹងក៏នៅនឹងសាលាឃុំលងវិលតែមិញហ្នឹងហ្នឹងឯងក្នុងពិធីបន់ការប្រាក់ដើម្បីទិញឡានពេទ្យដើម្បីដឹកអ្នកស្រុកអ្នកភូមិទៅ ពេទ្យគ្រោះបន្ទាន់អីអីហ្នឹង ហើយសរុបទាំងប្រាក់បុជាវធัวប្រាក់ការប្រាក់អីហ្នឹងទៅបាន5000ដុល្លារសម្មិញហ្នឹងប្រហែលជាពាក់កណ្ដាលអីហើយក្នុងចម្លៃហ្នឹងហើយក៏រតនីវធัวហ្នឹងត្រង់ដែលថាអ្វីដែលមានតម្លៃគឺណាពងខ្ពស់ប្រសើរលើសមាសប្រាក់លុយកាក់ហ្នឹងហ្នឹងឯងហើយបងប្អូនកូនចៅបានសុបាយចិត្តស្ដាប់ទៅ អ្នកស្រុកអ្នកភូមិហ្នឹងសច្ចរិតការដែលយើងប្រព្រឹត្តទៅជាទម្លាប់ជាឧបនិស្ស័យធ្លាប់សច្ចរិតដោយកាយសច្ចរិតដោយវាចា សច្ចរិតដោយចិត្តនេះគឺថាមានតម្លៃតម្លៃជាង ជាងមាសប្រាក់លុយកាក់ប៉ុណ្ណានឹងឯងហើយលោកគ្រូបងក៏លើកពីអរិយទ្រពដូចដែលព្រះរាហុលបានទទួល បង្កប់ពីពមេតាទៅ សូមកំណប់ទ្រព្យ សម្រាប់ស្ដេចចក្រហ្នឹងហ្នឹងឯងកំណត់ទ្រព្យទាំង4ដែលផុសកើតមានក្នុងដីហ្នឹងធំធំណាប៉ុន្តែដំណើរពេលដែលព្រះអង្គទ្រង់ប្រសូតហ្នឹងដោយអភិនិហាបុណ្យបារមី មាន ទានបារមី ជាដើមហ្នឹងហើយព្រះអង្គមានបានប្រទានកំណត់ទ្រពអីហ្នឹងដល់ព្រះរាហុលទេណា អង្គប្រទានអរិយទ្រព្យវិញ ដើម្បី ព្រះរាហុលបានរួចផុតចាកទុកអញ្ចឹងគឺឲ្យព្រះរាហុលបួសព្រះសិរីបុត្រជាព្រះឧបជាអញ្ចឹងឃើញសម្បត្តិបួសសម្បត្តិសាមណេរហ្នឹងមានតម្លៃជាងសម្បត្តិស្ដេចចក្រទៅទៀតណាចឹងសំខាន់ណាស់ណាដែលបានត្រួតត្រង នៅ អរិយទ្រព្យហ្នឹងមានសទ្ធាធិញាំងជាដើមហ្នឹងនឹងឯងណាហើយពុទ្ធបរិស័ទយើង មានការអប់រំទៅដោយមេត្តាចិត្តមិនកំណាញ់មិនចំណែនឈ្នានេះអីអីហ្នឹងអ្នកដតីជាសិទ្ធិអ្នកមាន ច្រើនបណ្ណាក៏ដោយ មានចាំបាច់យើងប្រណាំងប្រជែងអឹសអះអីទៅដើម្បីថាឲ្យវាមាន ដូចគាត់ អីបានយើងបានសុខឯណាគ្រាន់តែយើងមិនចំណែននឹងគាត់ដោយមានសម្មាទិដ្ឋិយល់ត្រូវ ដែលជាកម្មសកតាសមាទិដ្ឋិជាមួយគ្នានឹងមុទិតាចិត្តគឺថាគាត់បានធ្វើបន់មកណាគាត់បានធ្វើបន់ជាមួយនឹងព្រះពុទ្ធព្រះវិជ័យកពុទ្ធឬក៏ថ្វាយទៀនដល់សង្ឃអីក្នុងសម័យណា10ជាតិមុន100ជាតិមុនទៅក៏មិនដឹង ក្នុងសម័យពុទ្ធកាលអីទៅអញ្ចឹងទៅពិតមែនតែមិនតាន់បានសម្រេចមេផលប៉ុន្តែទៀននឹងឲ្យផលមកវាគឺថាអ្វីអ្វីសុទ្ធតែមានហេតុទាំង មិនដែលអ្វីអ្វីកើតឯងឯងទេគណាទោះជាថាគាត់នឹងក្នុងជាតិនឹងមាន ការប្រព្រឹត្តបាបអីយ៉ាងម៉េចយ៉ាងម៉ាក្នុងជាតិនឹងប៉ុន្តែកំណួលទ្រព្យសម្បត្តិលៀបយោសុទ្ធតែមានហេតុមានបច្ច័យបានកើតឡើងត្រឹមត្រូវទៀតត្រឹមត្រូវតាមហេតុតាមបច្ច័យទៀតអានេះសម្មាទិដ្ឋិសម្រាប់ឲ្យយើងបានសុខណាដល់អញ្ចឹងមុទិតាកើតឡើងទៀត ទន់ភ្លន់កំចាត់បងអ៊ីសាការចំណែនក្រំតែប៉ុណ្្នឹងយើងចំណេញប្រាក់រាប់ម៉ឺនរាប់លានដុល្លារមិនបានថាចំណេញបានគេថាយើងអត់ចាំបាច់មានប្រាក់រាប់ម៉ឺនរាប់លាន ដូចគាត់ទេយើងមានសេចក្តីសុខហើយស្រេចយើងថាតល់តែបានប្រាក់នឹងបានយើងបានសុខឥឡូវអត់ចាំបាច់បានផងយើងបានសុខទៅហើយព្រោះយើង អត់ប្រជែងមួយគាត់ហើយថែមទាំងចិត្តនឹងឯងទួនខ្លួនឲ្យគាត់បានទៅ ហើយមាន សមាធិថៈយល់ត្រូវហើយយើងនឹងត្រឡប់មកត្រេកអរជាមួយនឹងអវ័យដែលយើងមាននេះធ្វើឲ្យទៅជារបស់សំខាន់ធ្វើឲ្យបានល្អមានភ្នែកមើលបីដកទៅណាវាលើសអំពីកែវមณีរបស់ស្ដេចចក្រទៅទៀតមានតិចស្ដាប់ពធัวទៅមើលមើលរៃលេងបណ្ណា នឹងឯងមានអរិយាបទយើងប្រព្រឹត្តទៅដើម្បីបំពេញនៅបុណ្យកុសលលើសអំពីចក្ររតរបស់ស្ដេចចក្រទៅទៀតហ្នឹងឯងយើងប្រើប្រាស់ដោយថាកាយវាចាហ្នឹងក៏គ្រប់គ្រងដោយសិលបានល្អជាប្រយោជន៍ដល់ខ្លួនឯងដល់អ្នករតីទៅហើយសបាយ ក្នុងប្រតិសបាយក្នុងចិត្តហើយណែមានចិត្តគ្រប់គ្រងបានដោយល្អទៅទៀត នេកមៈសុខវិវេកសុខឧបសមៈសុខសម្ពោធិសុខគឺមានសេចក្តី សុខជារមណីយដ្ឋាននៃជីវិតជីវិតយើងវាចែក កាយហើយនឹងចិត្តកាយវាជាធាតុមិនដឹងហើយដល់ចិត្តមានរមណីយដ្ឋានរបស់ចិត្តអារម្មណ៍ទាំងអស់ហ្នឹងរូបសម្លេងគឺរូបហត្ថពាធម្មអារម្មណ៍ហ្នឹងមកជាអារម្មណ៍នៃទានសិលភាវនាអាហ្នឹងឯងរមណីយដ្ឋានរបស់ចិត្តរាល់ពេលដែលចិត្តនឹងឯងបានទានបានសិលបានភាវនាគឺមានសេចក្តីរីករាយមានសេចក្តីសុខ ហើយនឹកដល់គុណពុទ្ធនឹកដល់គុណពធัวនឹកដល់គុណប្រសង់បូជនីយដ្ឋានសង្វេជនិយត្តស្ថានភ្នំកិច្ចកោតភ្នំវេភេរៈភ្នំកុកកដបាតនឹកឃើញទីកន្លែងគង់នៅ នៃព្រះអរហន្តនៃព្រះសម្មាសម្ពុទ្ធទៅ មើលមើលទាំងនេះគឺជាបូជនីយដ្ឋានក្នុងចិត្តរបស់យើង ដែលបានសម្រេចគ្រប់ពេលវេលាគុណចាស់មុនគង់នៅ ណានៅណាក៏មានពោជនីយដ្ឋានគ្រាន់តែចិត្តបង្អោនទៅដល់ទៅដល់ ព្រះចលាមនីចេតដីតាមតាវតឹងក៏បានដែរថ្វាយបង្គំព្រះចលាមនីចេតដីចឹងទៅតាមដែលយើងបានដាប់សិក្សាអំពីព្រះបរមធាតុព្រះទេតធាតុអីអីទាំងអស់ហ្នឹងហ្នឹងឯងមើលមើលផ្លូវចិត្តហ្នឹងមានសេចក្តីសុខអញ្ចឹងសុខហើយតើមានចាំបាច់តែលបានរាប់ម៉ឺនរាប់លានពាន់លានដុល្លារអីនឹងគឺជាសេចក្តីសុខដ៏សំខាន់ទៀតសេចក្តីសុខដែលប្រសិជ្ជៈទោសទៀត ហ្នឹងគឺជាការរំលឹករំលើកឲ្យឃើញថាអ្វីអ្វីដែលមានតម្លៃជាងប្រាក់ហ្នឹងសំបីតែស្ដេចចក្រពតក្នុង សម័យកាលនៃព្រះអរិយមេត្រីមើលមើលព្រះអង្គលះបង់រតនៈ7ប្រការមកបួសជាបព្វជិតមួយអង្គចឹង ហ្នឹងឯងយ៉ាងសាមញ្ញធម្មតាបិណ្ឌបាតឆាន់អីចឹងទៅប៉ុន្តែព្រះអង្គមានសេចក្តីសុខជាងនៅពីស្ដេចចក្ររហូតសម្រេចព្រះរហັດទៅទៀតសង្ឃថេរៈណាពនាមប្របាទសង្ឃៈហ្នឹងមកជាសង្ឃថេរៈជាព្រះរហន្តទៀតនឹងឯងដោយអានិសង្កសាងកត់ថ្វាយព្រះវិជ័យកពុទ្ធទាំងប៉ុណ្ណាហើយបបួលកូន កសាងនឹងហើយកូននឹងបានសោយនៅសម្បត្តិនឹងរួចហើយហើយបានជាប្រុសព្រះផតិជីនៅ ផតិយៈនគរនគរជាមួយបាសិកាវិសាខានៅក្នុងដែនមគធៈនោះណាផតិយៈនគរហ្នឹងសាខាកើតនៅហ្នឹងហូតមកអាយុ7ឆ្នាំអីសម្រាប់សោតាបតិផលអីហ្នឹងនៅនឹងសួនផ្កាមលិះហ្នឹងជាមួយមេនកៈទិដ្ឋិជាជីតាអីអីហ្នឹងហើយ ព្រះផតជជីនឹងនៅ ផតយៈនគរហ្នឹងដោយសាខាមកនៅសាវត្ថីទៅកសាងពពារាម ទៅក្នុងរយៈពេល9ខែ ដែលកសាងពពារាមហ្នឹងក្នុងរយៈពេលហ្នឹងព្រះអង្គយាងមកផតយៈនគរប្រោសផតយៈសិទ្ធិបុត្រនេះ ធនាមផត់ចជីនឹងឲ្យបានបួសហើយ សម្រេចព្រះរហ័តទៅនឹងកូនកូនដែលឪបបួលកូននឹងទៅកសាងកត់ថ្វាយព្រះវិជ័យកពុទ្ធនឹងឯចំណែកឪនឹងនៅទេវលោកនឹងឯងរហូតដល់ព្រះសិអាមេត្រី ព្រះរាយៈបានត្រាស់ដឹងបានជាយត់មកគឺជាស្ដេចចក្រហើយបានចេញចាក់ផ្ទះចូលកាន់ភ្នោះនឹងឯងទាំងសម្រាប់ព្រះរហ័ត បរិនិព្វានក្នុងសម័យកាលព្រះសាអាមេត្រីនឹងទៅនឹងឯងហើយមានប្រាសាទកៅ7ប្រការអធិដ្ឋានឲ្យបែកទៅជាផ្នែកតូចតូចចែកទានអស់បាទសង្ខៈហ្នឹងអានិសង្ឃដែលបានកសាងកត់ថ្វាយព្រះវិជ័យកពុទ្ធហ្នឹងអានិសង្ឃមានទាំងលោកយៈទាំងលោកកតរៈទាំងលោកកតរៈគឺសាងពភ្នោះសម្រាប់ព្រះរហັດនឹងឯង ហ្នឹងឯងនេះខ្ញុំណារៀបរាប់អំពីរឿងការដែលពុទ្ធបរិស័ទយើងលះបង់នៅសេចក្តីសុខហ្នឹងយើងមើលទៅឃើញថាមិនជា ស្វិតមិនជាមមអីសម្រាប់យើងទេអាហ្នឹងដោយសារយើងមានសទ្ធាពលៈនិង បញ្ញាពលៈមមតំហ្នឹងណានឹងឯងប៉ុន្តែសូមឲ្យបានជ្រាបចុះនឹងឯងប្រាក់ប្រមាណដូចថា100 200 ដុល្លារអីហ្នឹងក៏គេហ៊ានសម្លាប់មនុស្សប្លន់យកដែរណាហ្នឹងឯងហើយឆក់កបោបអីធ្លាក់ពីលើម៉ូតូបាក់ឆ្អឹងឬក៏បាត់បង់ជីវិតស្លាប់អីស្លាប់ទៅឲ្យតែអញបានកបោបហ្នឹងមកអីប្រាក់ដាក់ទៅផ្សារទិញអីហ្នឹងប្រមាណ10000រៀលខ្មែរអីហ្នឹងតែប៉ុណ្ណឹងទូរស័ព្ទ AN.7 មួយអីប៉ុណ្ណឹង ប៉ុន្តែវាលោបលន់ទៅវាស្មានតែច្រើនអីចឹងទៅប៉ុណ្ណាក៏ក៏នេះដែរនឹងឯងតិចតួចក៏អាចលួចអាចប្លន់ដោយសារទ្រព្យសម្បត្តិហ្នឹងអញ្ចឹងវាជាចំណងមមសម្រាប់អ្នកដែល មិនមានសទ្ធាមិនមានបញ្ញាហ្នឹងអញ្ចឹងបានថាគុណចាស់ព្រះអង្គគ្រូប្រកាសឲ្យពុទ្ធបរិស័ទត្រេកអររីករាយដល់កម្លាំងនៃការលះបង់ ហើយនិយាយចឹងទៅវាដូចជាថាអ្នកសំដែងធัวជាមួយនឹងប្រសង់អីហ្នឹងចេះតែប្រម៉ែប្រមូលគៀកោឲ្យតែញាតញោមធ្វើទៀនហានបានអឺរស់នៅ ស្រួលស្រួលអីចឹងរបៀបដូចចឹងណាអានឹងបើយើងមើលពីក្រៅមកដោយអត់មានបញ្ញាចក្ខុហ្នឹងវារបៀបដូចអញ្ចឹងក៏ប៉ុន្តែតាមពិតប្រសង់ពិចារណាបច្ច័យ4ណាណា នឹងឯងអត់មានចម្ពាក់បំណុលញាតញោមទេបច្ចយៈសន្និសិទ្ធសិលណាអត់មានចម្ពាក់បំណុលទេកញ្ញាវិសុទ្ធិហើយគង់នៅថែរក្សាប្រសាសនា មានធម្មទានប្រព្រឹត្តទៅ មានតម្លៃគឺថ្លៃជាងអមិសទានទៀតសពទាននាងធម្មទាននាងជានិតិហើយជាស្រែបុណ្យទៀតដែលប្រសង់ប្រព្រឹត្តទៅដោយសពបដិបណ្ណោមើលមើល ឧជុបដិបណ្ណោញាយៈបដិបណ្ណោសាមីចេបដិបណ្ណោភិកវៈតោសាវកសង្ឃោនឹងក្រំតែប៉ុណ្ណឹងគឺសម្រេចមកជាបរហិតគុណនឹង5ទៀតតាំងអាហណៃយោបាហណៃយោតេកណៃយោអัญជលិករណៃយោអនុត្តរង្គញ្ញខេតាំងលោកកាសៈ អានឹងអត់មានអត់មានចាំបាច់តន់បន្ថែមអីទេគឺថាតែមានអត្តហេតគុណផ្ទាល់ខ្លួនព្រះអង្គ4នឹងហើយសម្រាប់ជាបរហេតគុណគុណសម្រាប់អ្នកអតី5ខាងក្រោយទៀតហើយចូលតម្រាំដល់ទៅព្រះសង្ឃមានការប្រព្រឹត្តទៅដោយអំណាចនៃគុណបន្ថែមបន្ថែមទៅទៀតហើយមានធម្មទានមានការថែរក្សាប្រសាសនា រហូត5000ព្រះវសាទៅទៀតអាហ្នឹងគឺក្នុងការដែល ប្រសង់ប្រើប្រាស់នៅវិច័យ4ហ្នឹងមិនមែនដោយការ ជាប់ចម្ពាក់ទេចឹងដោយសម័យកាលព្រះពុទ្ធវិបស្សីអញ្ចឹងក្នុងកាលនោះសេដ្ឋីកសាងព្រះមហាគុណកតកែវ7ប្រការថ្វាយព្រះពុទ្ធព្រះអង្គទទួលដោយមហាប្រតិយអនុគ្រោះ ហើយគាត់បានមកជាចោតកសិទ្ធិសម័យពុទ្ធកាលបរមគ្រូនឹងកើតនៅនឹងដែនមគធៈគឺធ្វើឲ្យសកៈទេវរាជនឹករលឹកឃើញ បញ្ជាវេសកម្មទេវបុត្រសាងនៅប្រាសាទ97ប្រការឲ្យចោតកសិទ្ធិហើយទៅនាំស្ត្រី ពីឧត្តរករទ្វីបមកជាភរិយាទៀត នឹងឯងហើយទីបំផុតយោតកសិដ្ឋីឃើញទោសរបស់លោភៈរបស់ប្របាទអាជាតិសតោនឹងក៏រង្គៀសចំពោះលោភៈក្នុងខ្លួនគាត់នឹងហើយក៏បួសពី3ថ្ងៃសម្រាប់ព្រះរហ័តប្រាសាទនឹងក៏បាត់ទៅទៅនឹងឯងទេវតានាំភរិយានឹងទៅឧត្តរករទ្វីបទៅនឹងនៅ ក្នុងព្រាមណវៈធម្មបតតកថានឹង រឿងរ៉ាវចោតកសិទ្ធិចដែលសិទ្ធិអីនៅជាមួយគ្នាហ្នឹងនឹងគ្រាន់តែរំលឹកថាព្រះពុទ្ធអង្គមិនបានជាប់ជំពាក់ជាមួយនឹងអ្វីៗទេតែព្រះអង្គទ្រង់ទទួលដោយមហា ប្រតិយអនុគ្រោះឲ្យដល់សត្វលោកដែលជាអ្នកបាន បំពេញបុណ្យកុសលនោះនឹងឯងទាំងសំបីព្រះអង្គបរិនិព្វានទៅការកសាងព្រះធោបច្ច័យដីអីហ្នឹងសុទ្ធតែដុំមេះមេះនឹងឯងបញ្ចុះប្រធានព្រះសម្មាសម្ពុទ្ធ កសបៈទស្សពលនឹងសវណ្ណចេតដីទាំងហើយមិនមែនថាបថុជជនងងខ្លៅអីអ្នកដឹកនាំធ្វើអីណាព្រះរហន្តណាព្រះរហន្តទាំងព្រះរហន្តចោះមករហូតនឹងឯងមើលដូចតេតួងទៅនឹងប្រវត្តិរឿងរបស់ ជាដិលសិទ្ធិអីអីហ្នឹងដែលព្រះរហន្តទៅប្រាប់ពីរឿងកសាងបច្ច័យដីហ្នឹងនឹងឯងហើយក ពេលហ្នឹងកំពុងតែខឹងនឹងភរិយាហ្នឹងក៏និយាយមិនសមគួរដាក់ព្រះអរហន្តនឹងឯងថាឲ្យយោធៀបលោកឯងបដែទឹកចាស់មកខ្វល់ធ្វើចែកដីអីអីហ្នឹងចឹងនឹងឯងប៉ុន្តែភរិយាជួយរំលឹកខឹងអីខ្ញុំថាអីខ្ញុំទៅ ទៅថាអីដល់ទៅព្រះសម្មាសម្ពុទ្ធគាត់ភ្ញាក់ខ្លួនគាត់ភ័យគាត់ខ្លាច បាបហ្នឹងក៏មកសូម កម្មាទោសព្រះអរហន្តហើយព្រះអរហន្តឲ្យ ទៅសូមកម្មាទោសដល់ព្រះដ៏មានពភាកនៅទីកន្លែងកសាងបច្ច័យដីទៀតហើយគាត់បានយូរមាសទៅ ចូលក្នុងការកសាងនោះសូមកម្មាទោសប៉ុន្តែ វាចារួចហើយស្រេចគាត់កើតជាតិណាណាមកគេបដែទឹកនឹងឯងប្រមាណជា14ជាតិបានមកដល់ជាតិ ចុងក្រោយហ្នឹងនៅតែគេបណ្ដែតទឹកអញ្ចឹងកើតមកគេមិនស្រឡាញ់គេមិនពេញចិត្តរូបរាងហ្នឹងវាធ្វើឲ្យគេមិនទុកដាក់នឹងឯងកូនកិមហេសីក្រុងពរាណសីផងគេបណ្ដែតចោលមកនឹងឯងបានរបស់អីសីអីអីរើសយកមកចាំអីអីទៅហ្នឹងជាដិលជាដិលសិទ្ធិហ្នឹងហើយប៉ុនគាត់មានមាសផុសឡើង នៅក្រោយផ្ទះប៉ុន្តែដល់ទៅចោតកសិទ្ធិ ចេញទៅបួសគាត់ថាប្រហែលចូលទៅកសិដ្ឋីទៅបួសហើយយើងនៅធ្វើអីទៀតនេះកម្លាំងសទ្ធានិងបញ្ញានឹងខ្លាំងណាស់ទាំងភ្នំមាសផុសនៅក្រោយផ្ទះគាត់ចោលបានគាត់ទៅបួសសម្រាប់ព្រះរហ័តណានឹងឯងសម្រាប់ព្រះរហ័តជាមួយគ្នានឹងចោតកសិដ្ឋីនឹងចឹងទៅនឹងក្រំតែរំលឹករៀបរាប់អំពីរឿងការកសាង បូជាចំពោះព្រះសម្មាសម្ពុទ្ធ ហើយបើយើងមើលមកក្រៅក្រៅវាដូចជាថាវាអត់ត្រឹមត្រូវទេពីព្រោះព្រះអង្គលះបង់ព្រះរាជវាំងលះបង់មាសប្រាក់លុយកាក់វិមាន ប្រាសាទអស់ហើយព្រះអង្គលះមែនហើយនៅតែលះអញ្ចឹងគឺព្រះអង្គជាព្រះសម្មាសម្ពុទ្ធព្រះអង្គមិនចាប់ចម្ពាក់តែព្រះអង្គទ្រង់ទទួលដល់ការបូជា អំពីមនុស្សនិងទេវតាទាំងឡាយហ្នឹងមកអំពីអីមកអំពីព្រះអង្គអនុគ្រោះហើយ យើងមើលអត់ឃើញសេចក្តីសុខរបស់អ្នកដែល មានសទ្ធានឹងទេ អ្នកដែលមានសទ្ធា មាន បញ្ញានឹងមានសេចក្តីសុខណាទៀតសេចក្តីសុខនៅក្នុងប្រកម្មដ្ឋានទៀតណានឹករលឹកដល់ការបូជានឹងទៅសេចក្តីស្ងប់ស្ងាត់របស់អ្នកដែលត្រេកអរក្នុងទីស្ងាត់ជាអ្នក មានធัวបានស្ដាប់ហើយពិចារណាឃើញនៅធัวនាំមកនៅសេចក្តីសុខមានសេចក្តីសុខណា ក្តីសុខនេះមនុស្សទេវតាណាក៏ក៏យកទៅជូនគាត់អត់បានដែរនឹងឯងគឺអត់ទេតលតែគាត់មានសទ្ធាមានបញ្ញាហើយយើងដែលមានមេត្តាករុណានឹងណាយើងយល់យល់ពីសេចក្តីទុក្ខរបស់សត្វលោកណាអញ្ចឹងបើបានជាគាត់មានសេចក្តីសុខក្នុងសទ្ធាក្នុងបញ្ញា របស់គាត់នឹងហើយ ដែលគាត់បានលះបង់នៅគ្រឿងជាប់ជំពាក់ហ្នឹងណា ព្រោះសត្វលោកនឹងវាមានសេចក្តីទុកដោយសារការជាប់ជំពាក់នឹងណាជាប់ជំពាក់នឹងខ្លួនឯងជាប់ជំពាក់នឹងរបស់ខាងក្រៅនឹងណាដែលវាចេះតែនាំឲ្យកើតទុកឃើញទេកើតទុកនៅក្នុងកាមភពនឹងគឺមកពីការជាប់ជំពាក់នឹងណាហើយដល់ទៅគាត់មានសេចក្តីសុខមួយពេលមួយគ្រានៅពេលដែលបានធ្វើទានសាសិលភាវនានឹករលឹកឃើញដល់កុសលនឹងហើយគាត់មានសេចក្តីសុខនឹងគឺយើងត្រេកអរនឹងគាត់ទៅ ណាត្រេកអរទៅពីព្រោះគាត់មានសេចក្តីសុខចឹងគឺថាបងប្អូនកូនចៅនឹងត្រូវមើលទៅដល់សភាពនៃសេចក្តីសុខរបស់គាត់នឹងនឹងឯងសុខព្រោះត្រង់ដែលបានលះបង់នៅកិលេសក្នុងចិត្តសន្តានយើងក៏មើលត្រឹមតែថាការដែលត្រូវអស់លុយកាក់មាសប្រាក់អីអីទាំងអស់ហ្នឹង នឹងឯងជាធម្មតារបស់ទាំងអស់ហ្នឹងវាជារបស់ក្នុងលោកនឹងឯងហើយដូចជាការធ្វើទៀនអីអីហ្នឹងគឺថាវាទៅតាមការពេញចិត្តគណាតាមការពេញចិត្តគាត់មានការពេញចិត្តទៅក្នុងបុគ្គលណាក្នុងរឿងអីចឹងទៅក៏ធ្វើទៅតាមនឹងចឹងទៅឲ្យតែថាគាត់មានសេចក្តីសុខ ក្នុងការលះបង់កិលេសដែលជាគ្រឿងជាប់ជំពាក់ហ្នឹងនឹងឯងអញ្ចឹងបានខ្ញុំណាគិតថាយោធัว3គឺលោភៈទុសៈមោហៈនឹងឯងហើយផ្ទុយទៅគឺអលោភៈអទុសៈអមោហៈប៉ុន្តែឥឡូវក៏ពេលវេលាច្រើនហើយក៏គ្រាន់តែលើកសង្ខេបសង្ខេបទៅក្តីអธิบาย ខ្លះខ្លះរួចហើយទៅតាមប្រធរដីកាគុណចាស់ព្រះអង្គគ្រូហ្នឹងអញ្ចឹងក៏ក្រំតែចង់បញ្ជាក់ថាអាការដែលយើងមានលោភៈមានការជាប់ជំពាក់មានសេចក្តីស្រឡាញ់នេះយើងតែងតែស្រឡាញ់អ្នកដតីខ្ញុំណានឹកឃើញអញ្ចឹងហើយអាការដែលយើងស្រឡាញ់អ្នកដតីហ្នឹងរហូតដល់ទៅថាយើងស្អប់ខ្លួនឯងក៏យើងនៅតែអត់ដឹងខ្លួន នឹងឯងហើយក៏មិនមែនតែស្រឡាញ់អ្នកដតីទេស្រឡាញ់ទ្រព្យសម្បត្តិមាសប្រាក់លុយកាក់លៀបយោសអីការសរសើរការលើកតម្កើង អីទាំងអស់ហ្នឹងសិតតែប្រព្រឹត្តទៅដោយសេចក្តីស្រឡាញ់ហើយពេញចិត្តហើយឆន្ទរាគៈក្នុងអវ័យវ័យទាំងអស់ហ្នឹងហើយយើងអត់ដឹងថាយើងស្រឡាញ់ អ្វីអ្វីទាំងអស់ហ្នឹងស្រឡាញ់មាសប្រាក់លុយកាក់ស្រឡាញ់អ្នកដតីហើយស្អប់ខ្លួនឯងហ្នឹងយ៉ាងណានឹងឯងតែដោយការស្រឡាញ់អ្នកដតីឲ្យបែរទៅជាស្អប់ខ្លួនឯងអាហ្នឹងឲ្យបាន យើងត្រូវគួរពិចារណា តាមពិត យើងវាត្រូវស្រឡាញ់ខ្លួនឯងណាស់ធម្មតាណាគ្រាន់តែថាយើងវាអត់ពូកែក្នុងការស្រឡាញ់ខ្លួនឯងវាអត់ចេះ យើងអត់បានរៀនពីព្រះអង្គព្រះពុទ្ធអង្គទ្រង់ត្រាស់ថា អត្តានញ្ជេបយ៉ាងជាញារក្ខយនាំងសុរកតាំងនឹងឯងតនាំងអញ្ញរង្គយាមៀងបដិជាកេយបណ្ឌិតោនឹងបើថាបុគ្គលបើដឹងថាខ្លួនឯងជាទីស្រឡាញ់នៃខ្លួនឯងណាក៏បីរក្សាខ្លួននឹងឲ្យជាការរក្សាដ៏ល្អទេណាពាក្យថារក្សាខ្លួននឹងគឺរក្សាចិត្តនឹង រក្សាទៅនៅក្នុងគុណធម៌នឹងឯងដែលមានទានសិលភាវនា លោកយៈកុសលជាឧបការៈដល់លោកកតរៈកុសលនឹងដើម្បីជួយខ្លួនឯងឲ្យរួចផុតចាកទុកអានឹងបានឈ្មោះថាប្រកែស្រឡាញ់ខ្លួននឹងឯងហើយយើងអត់ចេះរបៀបស្រឡាញ់ខ្លួនឯងឲ្យបានត្រឹមត្រូវតាមព្រះពុទ្ធដីកានឹងឯងចឹងយើងមើលស្រាលព្រះអង្គ យើងអត់បានយល់អំពីពុទ្ធអង្គទ្រង់ត្រាស់ដឹងយើងមានការយកចិត្តទុកដាក់ទៅ ជាមួយនឹងបុគ្គលដតីដតីបុគ្គលនេះបុគ្គលនោះសឹងតែថា ក្រៅអំពីពុទ្ធពធប្រសង់នឹងហើយបុគ្គលនោះឯងសរណង្គឆាមិទៅហើយនឹងឯងយើងអត់បានមានពុទ្ធ ជាសរណៈយើងមានពុទ្ធជាសរណៈតើយើងសិក្សារៀនសូត្រអវាទរបស់ព្រះអង្គហ្នឹងគណាអវាទរបស់ព្រះអង្គបត្រៃបីដកអត្តកថាណាហើយយើងអត់បានសិក្សារៀនសូត្រយើងមិនអាចធ្វើចេះចេះទៅថាមកបានទេគណាមិនអាច មិនអាចថាចិត្តថាមកបានគឺថាថាមកគឺអ្នកអ្នកដែលចេះដឹង ក្នុងព្រះសាសនានោះគឺដឹងដឹងថាខុសទៅចឹងតែហ្មងណាកណានឹងឯងយើងជួនកាលថាតាមអ្នកដតីជួនកាលថាតាមគំនិតរបស់យើងអីអីចឹងនឹងឯងមិនមែនថាទៅ សិតតែត្រូវតាមដែលយើង គិតថាត្រូវមិនមែនថាទៅ សិតតែយើងនឹងពូកែទេចឹង នឹងឯងថាភ្លាមគេដឹងថាយើងនឹងល្ងងភ្លាមនឹងឯងបើអត់ថាគេមិនតាន់ដឹងទេវាអញ្ចឹងទៅទៀតមិនមែនបានទេថាឲ្យតែថាសិតតែត្រូវឲ្យតែថាសិតតែប្រកែឲ្យតែថាសិតតែក្រន់បើមែនទេណាពាក្យសម្ដីហ្នឹងណានិយាយចេញមកគឺថាបង្ហាញអំពីការចេះដឹងឬក៏សេចក្តីល្ងងរបស់ខ្លួនឯងហ្នឹងនឹងឯង ហើយមនុស្សយើងវាមានតែចេះដឹងអីសពគ្រប់ទាំងអរឿងអីរឿងអីអីចឹងទៅយ៉ាងម៉េចយ៉ាងម៉េចរឿងក្នុងលោកនេះអីអីចឹងទៅចឹងនឹងឯងវាដូចដូចខ្ញុំកណាអឺនឹកនឹកទៅដល់ស្រុកអាមេរិកឬសូថាដូចមានកំភ្លើងអីបាញ់អីតាមសាលាតាមអីហើយក៏ដឹងថា គេអនុញ្ញាតឲ្យណាមានកភ្លើងតាមផ្ទះសបែងតាម ទីកន្លែងអីអីហ្នឹងណាមិនមែនដូចស្រុកខ្មែរយើងទេនៅអាមេរិកអីអីហ្នឹងប្រទេសអីណានៃអីទៀតហ្នឹងគឺថាគេមានច្បាប់ឲ្យអ្នកស្រុកអ្នកភូមិអីអីទាំងអស់ហ្នឹងមានកភ្លើងហើយខ្ញុំណាគ្រាន់តែនឹកថាអីដូចអត់ល្អសោះហ្នឹងឯងឲ្យប្រជាជនមានកភ្លើងអញ្ចឹងខឹងក្រោតទៅបាញ់ចម្លាប់អីគ្នាអញ្ចឹងណា ប៉ុន្តែខ្ញុំណានឹកឃើញចឹងហើយគឺនឹកឃើញថែមួយទៀតមកថាយើងវាមិនអាចចេះដឹងដល់អ្នកដែលគេគ្រប់គ្រងប្រទេសហ្នឹងទេគេណាគេសិក្សាគេរៀនសូត្រគេចេះដឹងផ្នែកហ្នឹងអញ្ចឹងគេមានគំនិតអ្វីមួយដែលដែលយើងដឹងមិនដល់អញ្ចឹងទៅអញ្ចឹងគេរៀបចំអញ្ចឹងអាហ្នឹងអាហ្នឹងគ្រាន់តែខ្ញុំណាលើកឧទាហរណ៍ថា យើងវាចេះវាមិនដល់ក្រំតែជាគំនិតរបស់យើងចឹងទៅយើងនិយាយចឹងទៅវាដូចជាថាយើងគិតទៅត្រូវតែយើងប៉ុន្តែថារឿងហ្នឹងវាជាចំណេះដឹងមួយរបស់អ្នករតីជាការគ្រប់គ្រងមួយរឿងអីអីទៀតឧទាហរណ៍ថាខ្ញុំកណាកុំចាំបាច់និយាយទៅរឿងផ្លូវលោកទស្សនៈ វិជាឬក៏វិទ្យាសាស្ត្រឬក៏រឿងរឿងពេទ្យរឿងអីអីណាមិនចាំបាច់ដល់ឯនឹងដែលអត់ចេះទេនិយាយវិន័យលោកចូលឲ្យតែជ្រៅទៅក្នុងវិន័យប្រសងមើលបើប្រគុណចាស់ដឹងថានិយាយខុសនិយាយអត់ចេះបាទអានឹងបើថាអត់ដឹងហើយចិត្តតែនិយាយណាអត់ដឹងហើយនិយាយប្រថុយញាតិញោមអត់ចេះចេះតែបែបមែនឬក៏ជឿអីចឹងទៅប៉ុន្តែអត់បានទេគុណចាស់ដែលរៀនវិន័យដឹងពឹប ម្នាក់ដឹងភ្លាមតែនិយាយនិយាយនឹងខុសបាបទៀតចេតថាទៀតគឺដូច្នេះវាអត់មែនជាជំនាញវាអត់មែនជាចំណេះនឹងថាទៅមិនបានទេអ្វីអ្វីក៏អញ្ចឹងក្នុងពធัวណាប្រសោតក៏ដោយព្រះអភិធម្មក៏ដោយមិនចេះតែថាបានទេចឹងនឹងឯងអញ្ចឹងគឺថានៅក្នុងសេចក្តីនេះខ្ញុំកណានឹករលឹក ឃើញថាឡើងហ្នឹងក៏ដើម្បីបញ្ជាក់អំពីរឿងដែលវ័យវ័យដែលយើងមានការសិក្សារៀនសូត្រមានការចេះដឹងនឹងឯងគឺយើងមិនអាចថាចេះតែធ្វើចេះធ្វើដឹងអីទៅគ្រប់មុខទៅនោះទេ អ្វីដែលយើងចេះដឹងបណ្ណាតាមជំនាញរបស់យើងហើយក៏ធ្វើការទៅតាមសមត្ថភាពទៅអ្វីអ្វីដែលយើងមិនចេះមិនដឹងទេហើយយើងក៏បើកភ្នែកបើកវិជាស្ដាប់សិក្សាពិចារណាអញ្ចឹងទៅដើម្បីថាយើងបាននៅការចេះដឹង ដូចផ្ទះអញ្ចឹងបើបិទទ្វារបិទពង្អួចទៅវាងងឹតបើយើងបើកទៅវាមានពន្លឺចូលយ៉ាងណាមិញគឺថាយើងស្ដាប់យើងសិក្សាអីតាមនឹងដើម្បីចម្រើនទៅដោយការចេះដឹង អានឹងនៅក្នុងសេចក្តីដែលថាយើងស្រឡាញ់ខ្លួននឹងនៅ ក្នុងការ ដែលត្រូវ ថែរក្សាខ្លួននឹងឲ្យជាការរក្សាដ៏ល្អនឹងឯងចាត់បងនៅអាសាថយៈអំនួតអួតអាងហើយនឹងវិយាលៈពុតអីអីទាំងអស់ហ្នឹងត្រូវប្រព្រឹត្តទៅជាទីស្រឡាញ់នៃស័កព្រះមចារីដោយស្មោះ ជាមួយនឹងស័កព្រះមចារីហ្នឹង ជាមួយគ្នានឹងប្រសាសនាជាមួយគ្នានឹងព្រះសាស្តាដោយសេចក្តីគោរពនឹងឯងក្នុងការដែលស្រឡាញ់ខ្លួននឹងនឹងឯងដែលព្រះអង្គត្រាស់ថារក្ខៃនាងសុរក្ខិតាំងហើយចុះត្រង់ដែលថាអាការដែលយើងស្រឡាញ់អ្នកដតីហើយទៅជាស្អប់ខ្លួនឯងហ្នឹងវាយ៉ាងម៉េចអាហ្នឹងឧទាហរណ៍ដូចថាដូច ដូចជានុនដែលមាននុបអញ្ចឹងហ្នឹងគុណចាស់ជ្រាបហើយញាតិញោមជ្រាបហើយតាមស្រឡាញ់ពនាងអបលវណ្ណាហ្នឹងតាំងពីមិនតាន់បួសរហូតបួសហើយមិនរងប់នៅចំណងហ្នឹងហើយមើលមើលមានមានស្អីរូបសម្លេងចិនរោគផោតថាពៈហ្នឹងប៉ុន្តែស្រឡាញ់ស្រឡាញ់មិនអាចនឹង ហាមឃាត់នៅចំណងបាន នឹងឯងទីបំផុតក៏ប្រព្រឹត្តនៅបាបកម្មដ៏ធ្ងន់រហូតដល់ទៅផែនដីទ្រួអត់រួចអាហ្នឹងឯងក្នុងសេចក្តីដែលលើកមកឲ្យងាយស្ដាប់បានភ្លាមភ្លាមថាស្រឡាញ់អ្នកដតីស្រឡាញ់ហ្នឹងស្រឡាញ់ស្រឡាញ់ដោយមិនមិនចេះក្នុងការស្រឡាញ់ហ្នឹងបើយើងស្រឡាញ់ប្រកបដោយមេត្តា មានអីអាហ្នឹងគឺព្រះអង្គទ្រង់សម្ដែងក្នុងបៃដកលេខ38 ការស្រឡាញ់ហ្នឹងគឺជាការរក្សាអ្នកដតីឈ្មោះតែរក្សាខ្លួនឯងក្នុងភាពជាកល្យាណមិត្តនឹងឯងមានមេត្តាករុណា ដល់គ្រប់គ្នាដែល ប្រាថ្នាសេចក្តីសុខនឹងចឹងទៅដល់ចឹងទៅវាទៅជាចម្រើនមេត្តាទៅ បានជាបាតនៃវិបស្សនាសម្រាប់មគ្គផលទៅអានឹងរក្សាអ្នកដតីដោយមេត្តាករុណាចិត្តទៅជារក្សាខ្លួនឯងឲ្យសម្រេចនៅគុណធម៌ ហើយបុគ្គលរក្សាខ្លួនឯងក៏ឈ្មោះតែរក្សាអ្នកដតីហ្នឹងដល់តែពេលបានសម្រេចមគ្គផលគុណធម៌ចំពោះទៅឈ្មោះថារសាអ្នកដតីត្រង់ដែលអ្នកដតីនឹងឯងមានសេចក្តីគោរពសេចក្តីជ្រះថ្លាថ្វាយទានអីអីហ្នឹងក៏បានបន់ច្រើនហើយបានមកខ្សែគប់ទៅក៏សម្រេចទាំងលោកយៈសពលោកកតរៈសពទៀតអាហ្នឹងឯងដែលរក្សាខ្លួនឯងហើយឈ្មោះថារសាអ្នកដតីក្នុងសេចក្តីដែលព្រះអង្គសម្ដែងពី សតិប្បដ្ឋាន4នឹងឯងអ្នកដែលចម្រើនសតិប្បដ្ឋាន4នឹងឈ្មោះថារក្សាខ្លួនឯងឈ្មោះថារក្សាអ្នករតីរក្សាអ្នករតីឈ្មោះថារក្សាខ្លួនឯងនឹងអញ្ចឹងអានឹងគឺថាជាការដែលចេះស្រឡាញ់អ្នករតីដែលដែលយើងស្រឡាញ់ធម្មតាយើងប្រាថ្នាឲ្យអ្នករតីបាន សុខហើយណាប៉ុន្តែអ្វីដែលជាហេតុនៃសេចក្តីសុខគឺបន់ណានឹងឯងយើងបបួលគ្នាធ្វើបន់ទៅអានឹងពិតណាត្រឹមត្រូវណា ដែលដែលយើងស្រឡាញ់អ្នកដតីនឹងមែនបំណងប្រាថ្នាឲ្យអ្នកដតីបានសេចក្តីសុខនឹងឯងភិយាស្វាមីអីធ្វើបន់ធ្វើទានសាសិលអីទាំងអស់គ្នាចឹងទៅនឹងឯងហើយបើនៅក្នុងលោភៈអានឹងវាអត់មានភាពជាបន់អីទេវាសិតតែជាធัวអកុសលនឹងឯងវាទៅជាសត្រូវជាមួយនឹងមេត្តាចិត្តទៅទៀតសត្រូវយ៉ាងចិត្តទៅទៀត ប៉ុន្តែតោស័កសត្រូវឆ្ងាយណាជាមួយនឹងមេត្តាណា រាគៈលោភៈហ្នឹងសត្រូវចិត្តទៅតែហ្មងទៀតបន្លំបន្លំបន្លំបន្លំស្មើនឹងមេត្តា លោភៈសោះហ្នឹងឯងបានថាវាជាសត្រូវចិត្តហ្នឹងហ្នឹងឯងចឹង គឺថាប្រកាសណាគុណចាស់នៅពេលដែលដូចថាមានមហាប្រតិមានចិត្តស្រឡាញ់អ្នកណានាងណាអីចឹងស្រឡាញ់ហើយគុណចាស់ ក្រំតែនឹកថាបើយើងស្រឡាញ់អ្នកណាចង់ឲ្យអ្នកនឹងបានសុខទាល់តែឲ្យអ្នកនឹងឯងមានទានមានសិល5សមាធិនៅបោសុតអានឹងគឺពិតជាស្រឡាញ់មែនណែនាំឲ្យបានទៅជាអ្នកមានទានមានសិលមានសមាធិធិនឹងចឹងទៅអានឹងឯងគឺដល់ចឹងទៅកណ្ណាឈ្មោះរក្សាអ្នកដតីហើយក៏ជាការរក្សាគុណចាស់គង់នៅក្នុងពភ្នួរនឹងបានយូរអង្វែងចឹងទៅ នឹងឯងហើយយ៉ាងទៀតគឺថាអាចនឹងកំណត់ដឹងឲ្យតំពេលវេលាអ្វីអ្វីនឹងដែលជាទីស្រឡាញ់ជាទីពេញចិត្តយ៉ាងណាយ៉ាងណាប៉ុន្តែថាមិនមែនអរិយមេអង្គ8ទេនឹងឯងមិនមែនមហាកុសល មិនមែនជាតួបញ្ញាទេនឹងឯងពីព្រោះបញ្ហាក្នុងជីវិតរបស់យើងគឺលោភៈទោសៈមោហៈដែលនៅមិនតាន់បានលះនឹងឯងចឹងដែលនាំឲ្យយើងធ្វើខុស ដែលគួរឲ្យយើងឃើញភ័យក្នុងវត្តសង្សារហ្នឹងមកពីកិលេសដែលនៅមិនតាន់បានលះក៏ណាសេចក្តីទុកក្រៃលែងណាស់ណាទាំងក្តីទុកក្រៃលែងជាង ការចាក់ដោយលំពេងមួយថ្ងៃ300លំពេងរហូតដល់ទៅ100ឆ្នាំ ព្រះអង្គត្រាស់ថាបើមានវិធីរួចផុតចាក់ទុកដោយការចាក់ដោយលំពេងអញ្ចឹងឲ្យគេចាក់ទៅព្រោះសេចក្តីទុកក្នុងវត្តសង្សារវាក្រៃលែងជាងនឹងប៉ុន្តែវាអត់មានទេវាអត់មានវិធីរួចផុតចាក់ទុកដោយការចាក់ដោយលំពេងនឹងទេដូច្នេះអ្នកទាំងឡាយត្រូវប្រកបក្តីជាយាមដើម្បីត្រាស់ដឹងនៅសច្ចធម៌នឹងឯងដូច្នេះបានថាយើងបានសេចក្តីសុខប៉ុណ្ណឹងក៏ល្មមហើយមិន មិនទៀមទាសេចក្តីសុខអីអីណាយណីអីទៅទៀតទេ គឺយើងសុខចិត្តអោបកសោបព្រះមច្ចរិយធัวនេះឯងដើម្បីបានត្រាស់ដឹងនៅសច្ចធัวបាន ចាក់ធ្លុះនៅសច្ចធัวនេះមិនចាំបាច់ទៀមទាអីច្រើនទេពីព្រោះបានសេចក្តីសុខប៉ុណ្ណឹងហ្នឹងគឺអរគុណប៉ុណ្ណាយ អអរគុណព្រះមច្ចរិយៈធัวហើយឲ្យតែបានសេចក្តីសុខហើយរស់នៅជាមួយនឹងព្រះមច្ចរិយៈធัวព្រោះខ្លាចទុកក្នុងវត្តសង្សារចង់បានសុខបន្តិចបន្តួចបាត់បង់ព្រះមច្ចរិយៈធัวបាត់បង់ទានសិលភាវនាយើងមិនរួចផុតចាកទុកទេ យើងចង់បានសុខតិចឈ្មោះថាយើងលះបង់នៅបរមសុខគឺព្រះនិព្វាននឹងឯងតែត្រូវទទួលសេចក្តីទុកដ៏ធំធេងនៅក្នុងវត្តសង្សារ នឹងឯងព្រោះហេតុតែជាប់ជំពាក់នឹងសក់បន្តិចបន្តួចចឹងបើយើងលះបង់សេចក្តីសក់បន្តិចបន្តួចហ្នឹងណានឹងដូរយកសេចក្តីសុខដ៏ធំវិបលាំងសុខខាំងរួចផុតចាកវត្តសង្សារបរមសុខហ្នឹងគឺសុខត្រង់ដែលថារួចផុតចាកទុកហ្នឹងណាទាំងឯងទាំងសេចក្តីទុកក្នុងវត្តដាក់ហ្នឹងធំក្រៃលែងបណ្ណាបណ្ណាហ្នឹងក្រៃលែងណាប្រមាណមិនបានព្រៀបមិនបានទេ យ៉ាងណាការរួចផុតចាក់ទុកក្នុងវត្តដាក់នឹងឯងជាបរមសុខគឺព្រះនិព្វានព្រោះព្រះនិព្វានគឺទុក្ខនិរោធអរិយសច្ចៈហ្នឹងគឺការរលត់ទុកនឹងឯងចឹងបាននៅក្នុងការដែលថាយើងកុំកុំចេះតែស្រឡាញ់អ្នកដតីមើលមើលស្រឡាញ់ស្រឡាញ់ហ្នឹងហើយទៅជាស្អប់ខ្លួនឯងនេះ ឲ្យខ្លួនឯងនឹងទុកលំបាកលហេមលហាមហើយអត់ចេះថែរក្សា ខ្លួនឲ្យសុខឲ្យស្ងប់ ក្នុងទានសិលភាវនាអីអីអញ្ចឹងហើយមើលមើលអ្នកដតីដែលយើងស្រឡាញ់នឹងជាអរិយមេអង្គ8ទេហើយជាបុគ្គលដែលប្រសិទ្ធៈរាគៈទោសៈមោហៈទេមើលមើលដោយបដាចាអញ្ចឹងកម្លាំងនៃសេចក្តីស្រឡាញ់នឹងនាំឲ្យរត់ចេញអំពីផ្ទះបានណា សំបីតែតកូលសិទ្ធិណាមានមុខមានមាត់ប្រពន្ធណាប្រពន្ធណីមកក្រុងសាវត្ថីឡើងកលពរាជារាល់តែថ្ងៃបៃតាហ្នឹងមុខមាត់ធំណាហើយបដាចារត់ចោលបានណា ដោយកម្លាំងនៃសេចក្តីស្រឡាញ់បរោះអ្នកបំរើ ក្នុងផ្ទះហ្នឹងណានឹងឯងគ្រាន់តែថា បរោះដែលនាំនាងរត់ទៅនៅ ក្នុងព្រៃហ្នឹងណាវាមិនមែនជាអរិយមេអង្គ8មិនមែនជាមហាកុសល ទោះជាថា ទៅធ្វើកូនខ្ទួមួយហើយលើសពីវិមានប្រាសាទឋានសួគ៌ទៀតមានសេចក្តីសុខកាសឃើញមុខគ្នានឹងគឺសុខហ្មងឃើញមុខគ្នាសប្បាយហ្មង រីករាយឲ្យតែបាននៅជាមួយគ្នា ពីរនាក់ហ្នឹងប៉ុន្តែអនិច្ចាឃើញទេសង្ខារធัวមិនទៀងទេមិនសុខជាមួយគ្នានឹងកាមសុខនឹងរហូតទៅឯណាទីបំផុតណាយនឹងការមើលមុខគ្នានិយាយមិនបាច់មើលមុខហើយក៏មិនបាច់ញញឹម វាមានរឿងដែលត្រូវកើតទុករឿងដែលត្រូវខ្វះខាតរឿងដែលត្រូវនឹកអាល័យរឿងដែលក្តៅកាហាយនឹងទោសកំហុសអញ្ចឹងលំបាកលំបិនលហេមលហាមណាទាមករួមម៉ែវិញនៅពេលដែលគួចាស់គ្រប់ខែអីអីនឹងសោតបត់តាមផ្លូវអីអីទាំងអស់ហ្នឹងមកពីអីមកពីបរោះហ្នឹងមិនមែនអរិយមេអង្គ8មិនមែនព្រះមច្ចរិយធម៌ឯណា ប៉ុន្តែបើពុទ្ធបរិស័ទយើងសាងកម្លាំងក្នុងព្រះមច្ចរិយធម៌ព្រះមច្ចរិយធម៌ហ្នឹងគឺធម៌ដ៏ប្រសើរណាស់រាប់តាំងតែពីទានរាប់តាំងពីវិយាវច្ចៈរាប់តាំងតែពីសិល5រាប់តាំងពីមេធនវិរតិរាប់តាំងពីឧបោសថហូខែរហូតដល់សាសនៈព្រះមច្ចរិយជាពិសេសគឺថាសិលសមាធិបញ្ញារបស់បព្វជិតទទួលគ្នានឹងមគ្គព្រះមច្ចរិយនឹងឯងទេបើយើង សាងសេចក្តីស្រឡាញ់ជាមួយគ្នានឹងព្រះចរិយធម៌រហូតដល់ទៅថា យើង ព្រមចោលអវ័យអវ័យនៅ ក្នុងភព3នេះយើងព្រមចោលបានណាទៀតមើលមើលកម្លាំងកម្លាំងស្រឡាញ់បរោះម្នាក់អ្នកបំរើ អាចរត់ចោលផ្ទះបានណាហើយចូលជាមួយនឹងសិលទៅចាញ់បរោះហ្នឹងណា បើយើងសាងសេចក្តី ស្រឡាញ់ក្នុងសិលសិលអាចធានាថានាំយើង ចេញពីលោក នេះហើយមិនឲ្យយើង លំបាក លំបិនអាឡោះអាល័យដដាបដដួសនឹករលឹកមករੂភព3នឹងទេមកវិញទេ គឺថាធានាថានាំយើងឲ្យបានដល់បរមសុខគឺព្រះនិព្វានរហូតគឺអត់មានឲ្យយើងនឹកអាឡោះអាល័យអីទេ សមាធិបញ្ញាហ្នឹងឯង ហ្នឹងហើយអញ្ចឹងមើលមើលយើងយើងប្រៀបមើលបើបរោះដែលនៅមានកិលេសពេញខ្លួនហ្នឹងអ្នកបំរើក្នុងក្នុងផ្ទះហ្នឹងទៅទៀតជាមួយនឹងសិលតើយើង ត្រូវរត់តាមណាណានេះជាមួយនឹងសមាធិហើយនឹងបរោះហ្នឹងឬក៏អ្វីអ្វីដែលយើងស្រឡាញ់តែយើងត្រូវតាមណាណាមើលមើលនេះលហេមលហាមតដាបតដួសព្រោះតែបុគ្គលដែលយើងស្រឡាញ់នឹងព្រោះតែអ្វីអ្វីក្នុងលោកនឹង គឺបៀតបៀនខ្លួនឯងឲ្យមានសេចក្តីទុកណាអានឹងឯងដែលក្នុងដែលថាយើងចេះ ស្រឡាញ់អ្នកដតីប៉ុន្តែបែរទៅជាស្អប់ខ្លួនឯងណាហ្នឹងឯងឲ្យពុទ្ធបរិស័ទយើងត្រង់ណាដែលថាស្រឡាញ់ខ្លួនឯងស្រឡាញ់ខ្លួនឯងគឺព្រះអង្គទ្រង់សម្ដែងហើយតើអត្តានញ្ញេបិយ៉ាងជាញាបិយ៉ាងបិយ៉ាងប្រែទៅស្រឡាញ់ហើយតើ បើបុគ្គលស្រឡាញ់ខ្លួនណាបើដឹងបើដឹងទៀតណាជាញាហ្នឹងអតាណញ្ជេបិយ៉ាង ជាញាគេណាបើដឹងថាខ្លួនជាទីស្រឡាញ់នៃខ្លួនឯងក៏បីរក្សា ខ្លួនឲ្យជាការរក្សាដ៏ល្អហើយព្រះអង្គទ្រង់សម្ដែងកន្លែងហ្នឹងយើងធ្លាប់ស្ដាប់បានហើយគឺថាដែលអាចជាទីពឹងខ្លួនឯងបានដែលអាចជួយខ្លួនឯងបានហ្នឹងគឺខ្លួនយើងដែលជាអ្នកមាននៅលោកយៈកុសលនិងលោកកតរៈកុសលនេះឯងដែលព្រះអង្គត្រាស់ថាអត្ត អត្តទីបាអត្តសរណាអនញ្ញសរណាឲ្យមានខ្លួនឯងជាទីពឹងទីរលឹកក៏មានអវ័យដតីជាទីពឹងទីរលឹកខ្លួនឯងហ្នឹងគឺអីធម្មទីបាធម្មសរណានឹងឯងហើយព្រះកថាលោកបញ្យល់ថាលោកយៈកុសលនិងលោកកត្រៈកុសលហើយ បានព្រះអង្គសម្ដែងលើកទី3ត្រូវតែមានធัวជាទីពឹងទីរលឹកនឹងដូចម្ដេចព្រះអង្គប្រកាសសតិប្បដ្ឋាន4ហ្នឹងអញ្ចឹងគឺថាការដែលពុទ្ធបរិស័ទយើងមកយល់ដឹងឡើងយល់ដឹងឡើងឃើញសេចក្តីសុខស្ងប់នឹងមានពិតប្រកបហើយអត់មានបញ្ហាត្រង់ដែលថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់នឹងទៀតទេ មានសំណួរ អ្នកគ្រូនៅនឹងសាលានីវងខេត្តបាត់ដំបងសមិញហ្នឹងបានរួមសិស្សនិស្សិតអីនៅវិទ្យាល័យនីវងនឹងច្រើន បានស្ដាប់ធម្មកថាអវាទតាមផ្លូវពធហ្នឹងហើយមានសំណួរសួរថាធ្វើល្អបាន ល្អធ្វើអាក្រក់បានអាក្រក់ហ្នឹងវាយ៉ាងម៉េចពីព្រោះវាមានសភាពខ្លះធ្វើល្អទៅវានៅតែដូចថាវាអាក្រក់អញ្ចឹងសរុបមកវាមិនបានល្អអីសោះ ហើយអ្នកដែលធ្វើអាក្រក់ហ្នឹងវានៅតែបានល្អបានអីអីចឹងអាហ្នឹងវាជារឿងដែលយើងច្រឡំនឹងឯងទៀតតាមពិត គឺត្រង់ដែលថាធ្វើល្អបានល្អនឹង គឺសម្រេចត្រង់ដែលថាសេចក្តីល្អនឹង តែម្ដងទេដែលមានតម្លៃគួរដល់ការគោរពបូជាសេចក្តីល្អនឹងអាចអភិសេកព្រះអង្គឲ្យបានជាព្រះពុទ្ធជាព្រះវិជ័យកពុទ្ធជាអរិយសាវកពុទ្ធ ហើយនៅពេលដែលយើងធ្វើល្អហ្នឹងស្អីដែលធ្វើល្អគ្រាន់តែថាយើងទេប៉ុន្តែ បើមិនមែនកើតជាមួយនឹងចិត្តទេឈ្មោះថាយើងធ្វើល្អអាមិនបានទៅហើយចិត្តហ្នឹងវាចិត្តយើង បានឈ្មោះថាយើងធ្វើល្អហើយបើកើតចិត្តអ្នកដតីឈ្មោះថាអ្នកដតីធ្វើល្អហើយ អញ្ចឹងដែលថាយើងធ្វើល្អហ្នឹងគឺសេចក្តីល្អហ្នឹងវាកើតជាមួយនឹងចិត្តយើងហើយដល់តែកើតនឹងចិត្តយើងហើយនេះចិត្តនេះជាធម្មជាតិមួយគឺសន្សំហ្មងចឹងអាហ្នឹងគឺចិត្តតនិយមមិនមែនព្រះអង្គទ្រង់រៀបចំមកទេ ធម្មជាតិសន្សំអញ្ចឹងព្រះអង្គទ្រង់ត្រាស់ដឹងការពិតនៃចិត្តអញ្ចឹងបានព្រះអង្គទ្រង់សម្ដែងថាឲ្យសន្សំសេចក្តីល្អហ្នឹងទៅព្រោះចិត្តហ្នឹងក៏វាសន្សំសេចក្តីអាក្រក់ដែរសន្សំបាបដែរមិនមែនខ្លួនយើងទេណា បើចិត្តនឹងជាខ្លួនយើងយើងអត់មិនសមបាបមិនសមអាសវៈកិលេសអនុស័យអីអីទេចោលអស់ហើយអ្វីអ្វីដែលជាបាបកម្មអីអីហ្នឹងមិនសមតែបន់សមតែសេចក្តីល្អមកចិត្តរាល់ថ្ងៃនេះណាដែលយើងរស់នៅរាល់ថ្ងៃដោយសារចិត្តទេតើអត់ចិត្តទេបានអីរស់ហើយចិត្តនឹងឯងដែលសន្សំណាអានឹងគឺមានចិត្តតានុបស្សនាទេប្រធាន អត់មែនជាខ្លួនយើងស្រេចប៉ុន្តែ គ្រាន់តែថាអាស្រ័យចិត្តនឹងឯងឲ្យសំបន់ដើម្បីបន់នឹងឯងគ្រប់គ្រាន់ពីលោកយៈទៅដល់លោកកតរៈហើយនឹងបានដំណើរចេញចាកអំពីលោកនេះនឹងឯងមិនចាំបាច់កើតចាស់ឈឺស្លាប់មិនចាំបាច់ទុកលំបាករឿងអ្វីអ្វីទៀតនោះគឺត្រូវអាស្រ័យចិត្តនឹងគឺមិនមែនជាខ្លួនយើងមែនគ្រាន់តែថាយើងខ្ចីប្រើសិនណា ដើម្បីឲ្យចិត្តនឹងជួយសន្សំបុណ្យនឹងដើម្បីសាងព្រមយានទៅកាន់ព្រះនិព្វាននឹងបើមិនអាស្រ័យនឹងចិត្តនឹងវាអត់មានអីសន្សំធម្មជាតិចិត្តសន្សំអញ្ចឹងសន្សំតឲ្យបានជាពុទ្ធអញ្ចឹងគឺអត់មានបាត់ទេបារមីតិចតួចអីយ៉ាងម៉េចក៏ដោយឬធម្មជាតិហ្នឹងសន្សំអញ្ចឹងបានជាព្រះវិជ័យកពុទ្ធមែនទៅបានជាអរិយសាវកពុទ្ធមែនអញ្ចឹងទៅអញ្ចឹងគឺថានៅក្នុងការដែលពុទ្ធបរិស័ទយើងស្រឡាញ់ខ្លួនហ្នឹងគឺត្រូវតែ ប្រកែក្នុងការស្រឡាញ់ខ្លួនរហូតដល់ទៅថាមិនមានអ្នកដតីណាស្រឡាញ់ក៏យើងស្រឡាញ់ខ្លួនឯងឲ្យបានល្អអញ្ចឹងទៅហើយក៏បាននៅកល្យាណមិត្តគឺដោយកល្យាណធម៌ហើយក៏គង់តែមានសប្បុរសមានមនុស្សល្អដែលជាកល្យាណមិត្តណាគឺមានការឲ្យតម្លៃក្នុងជីវិត ដែលយើងបានប្រព្រឹត្តនៅគុណធម៌ទាំងអស់ហ្នឹងជាកម្លាំងចិត្តជាមួយនឹងសប្បុរសផងគ្នាទេទោះជាថា បាបប្រមិតខាងក្រៅអីអីនឹងឯងចេះតែបែកទៅឃ្លាតទៅព្រោះការប្រព្រឹត្តខុសគ្នាក៏ជាធម្មតាទេឲ្យតែយើងមានសប្បុរសជាមិត្តចឹងទៅហើយនឹងដែលជាសប្បរិស័កធัวក្នុងចិត្តសន្តានហ្នឹងហ្នឹងឯងហើយមួយទៀតអំពីរឿង ស្អប់អ្នកដតីវាជាការប្រទុះជាមួយនឹងខ្លួនឯងអាទីទី1ថាស្រឡាញ់អ្នកដតីដែលដែលមិនប្រកែស្រឡាញ់ហ្នឹងវាទៅជាការស្អប់ខ្លួនឯងហើយដល់មកទី2នេះអាការដែលយើងស្អប់អ្នកដតីនេះវាទៅជាការប្រទុះនឹងខ្លួនឯងនឹងឯងតើយ៉ាងម៉េចអាការដែលយើងស្អប់អ្នកដតីនឹងយើងមើលមើលនឹងឯងវាវាជាចិត្តអីវាជាចិត្តស្អប់ប៉ះ នឹងឯងអ្នកដែលយើងស្អប់ហើយនឹងអាចិត្តដែលស្អប់គេនឹងពីរនឹងណាដែលជាសត្រូវសម្រាប់ជីវិតយើង ណាដែលគួរលះបង់ជាងណែតាមពិត យើងគ្រាន់តែគិតគិតអត់ឃើញទេយើងយើងយើងគិតថាឲ្យវាអស់ទាំងពីរហ្នឹងទៅណាបុគ្គលដែលស្អប់ហ្នឹងក៏ឲ្យវាវិន័យវិន័យណាណីទៅស្លាប់ទៅបាត់ពីជីវិតយើងទៅ ហើយក៏មិនចាំបាច់យើងមានចិត្តស្អប់នឹងទៀត តាមពិតមិនអញ្ចឹងទេចឹងឲ្យតែចម្រើនទៅដោយមេត្តាចិត្តកំចាត់បងនៅអាការស្អប់ពី ក្នុងចិត្តទៅបុគ្គលដែលសម្រាប់យើងស្អប់អត់មានហ្មងចឹងអស់យ៉ាណាយើងអត់ដឹងទេយើងគិតអត់ឃើញទេយើងស្មានតែបុគ្គលដែលយើងស្អប់នឹងនៅតែមានអញ្ចឹងមែនតាមពិតអត់ទេចឹងបើមិនមានបដិខៈសញ្ញាណាអាសេចក្តីសម្គាល់ថា គួរឲ្យស្អប់វាកើតជាមួយគ្នានឹងតោសៈហ្នឹងបើអត់មានអបដិខៈសញ្ញាហ្នឹងអត់មាននរណាសម្រាប់ឲ្យយើងស្អប់ទេនឹងឯងយើងយើងត្រូវយល់អញ្ចឹងទាំងដូចជាអ្វីដែលគួរឲ្យយើងស្រឡាញ់គួរឲ្យយើងត្រេកអរចង់បានណាស់អីហ្នឹងដោយសពសញ្ញាទេកើតជាមួយលោភៈរាគៈសញ្ញាហ្នឹងទេ ដែលសម្គាល់ថាល្អថាស្អាតថាប្រណិតអីអីទាំងអស់ហ្នឹងហើយយើងខំតែទៅរួស្មានតែអ្វីហ្នឹងល្អស្អាតមែនមែនអញ្ចឹងទៅ ប៉ុន្តែអត់ទេគឺនៅលើចិត្តទេចិត្តស្រឡាញ់បាត់ព្រឹបគឺគឺមិនមិនមើលមុខទេហ្នឹងឯងមិនអាចនឹងនិយាយល្អជាមួយបានទេហ្នឹងឯងឃើញទេគ្រាន់តែបាត់ចិត្តស្រឡាញ់ហ្នឹងទៅអញ្ចឹងអាចិត្តស្រឡាញ់ហ្នឹងទេ ដែល ថាល្អថាស្អាតនិយាយពីរសនិយាយផ្អែមអីអីចឹងទៅសពគ្រប់ហ្នឹងគឺដោយសារចិត្តស្រឡាញ់ទេយ៉ាងណាមិញ គឺបុគ្គលដែលយើងស្អប់នឹងតាមពិតអត់មានទេណាអត់មានទេដោយបរមត្តនឹងវាតេតួងនឹងតោស័កហើយប្រកបជាមួយមោហៈទៀតវាសាងបុគ្គលឲ្យយើងស្អប់នឹងចឹងបានថាយើងយើងកុំយកត្រឹមតែគំនិតគិតត្រូវអប់រំមេត្តា នៅពេលដែលយើងស្អប់គេនឹងយើងកើតទុកខ្លួនឯងណាអានឹងឯងដែលឈ្មោះថាប្រទុះនឹងខ្លួនឯងហើយមើលមើលយើង យើងដល់ទៅថ្នាក់ប្រទូសនឹងខ្លួនឯងនឹងយើងល្ងងហ្នឹងហ្នឹងណាអញ្ចឹងបានថាយើងគ្រាន់តែអប់រំមេត្តាចិត្តឲ្យអភ័យដល់អ្នកដទៃប៉ុណ្ណឹងណាគឺយើងមានសេចក្តីសុខគឺណាសំខាន់ណាស់ណាការឲ្យអភ័យនេះ មានតម្លៃជាង មាសប្រាក់លុយកាក់នឹងឯងនៅក្នុងចំណុចដែលថាអ្វីដែលមានតម្លៃជាង មាសប្រាក់លុយកាក់ហ្នឹងការឲ្យអភ័យហ្នឹងមានតម្លៃណាស់ជាទឹកចិត្តសម្រាប់អ្នកដតីហ្នឹង អញ្ចឹងគឺថាក្រំតែយើងឲ្យអភ័យក្រំតែយើងមានសេចក្តីអត់ធន់បានអញ្ចឹងទៅ យើងអត់កើតទុកនេះឯងចឹងដែលយើងមិនប្រទុះសរាយនឹងជីវិតរបស់យើងចឹងគឺថាការដែលយើងស្អប់អ្នករតីហ្នឹងឈ្មោះថាស្អប់ខ្លួនយើងជាងប្រទុះសរាយនឹងខ្លួនឯងចឹងគឺមកពីយើងយើងប្រកម្មបញ្ញខណ្ឌហ្នឹងយកមកធ្វើជាខ្លួនយើងទាំងនឹងឯងហើយយើងវាវាជួញ រវល់ដោយអំណាចនៃសេចក្តីល្ងងដែលដែលអត់បាន កំណត់ដឹងបញ្ញខណ្ឌហ្នឹងតាមពិតខ្លួនយើងនឹងគ្មានអីក្រៅពីចិត្តចេតសិករូបទេទាំងមានអីក្រៅពីនឹងទេបណ្ណាអ្នកដតីក៏តែបញ្ញខណ្ឌយើងក៏តែបញ្ញខណ្ឌនឹងមិនមានខ្លួនយើងឯណាមែនទេចាប់យកបញ្ញខណ្ឌមកធ្វើខ្លួនយើងតែប៉ុណ្្នឹងទេក៏ប៉ុន្តែដោយអំណាចសេចក្តីប្រកាន់ណា អាទានអ្នកហ្នឹងហើយទៅ ជាឧបាទានអ្នកហ្នឹងឧបាទានហ្នឹងជាមួយអ្នករតីគឺដល់ទៅថ្នាក់កំណាញ់អីអីចឹងទៅឬក៏ដល់ទៅថ្នាក់ជាបាតបៀតបៀនឲ្យវិន័យអ្វីអ្វីសពគ្រប់ មានការបហាសម្លាប់អីទៅ បានទាំងអស់គឺសម្លាប់សម្លាប់កាត់កអីអីចឹងទៅណាមនុស្សផងគ្នាហ្នឹងហ្នឹងឯងគឺបើជាមួយខ្លួនឯងវិញត្រូវការឲ្យរស់ ហើយមើលមើលខ្លួនឯងនឹងស្អីដែលត្រូវការឲ្យរស់ខណ្ឌ5ដូចជាអ្នករតីដែរហ្នឹងមានអីខុសគ្នាអត់មានអីខុសគ្នាទេគ្រាន់តែសេចក្តីប្រកាន់ចាប់យកមកធ្វើខ្លួនយើងវាអត់មានខ្លួនឯងមែនទេទៅណាហ៎ហើយជាមួយអ្នករតីកំណាញ់ដល់ខ្លួនឯង100000ក៏ជូនដែរ500000ក៏ជូនដែរ1លានក៏ជូនដែរ1000លានក៏ជូនដែរប្រមាណក៏ជូនដែរអត់អត់ទេអត់កំណាញ់ទេគឺថាជូនទាំងអស់ ហើយជូនខ្លួនឯងនឹងស្អីបញ្ញាខណ្ឌដូចជាអ្នកដតីដែរហ្នឹងមើលមើលចំណុចចំណុចល្ងងរបស់មនុស្សយើងគឺនៅកន្លែងហ្នឹងម្លោះហើយហត់នឿយឯងឯងទៅណាព្រោះតែ ចាប់យកបញ្ញាខណ្ឌឧទាហរណ៍ថា ដូចជាសិទ្ធិមួយហ្នឹងគាត់អត់មានអត់មានកូន ហើយគាត់ទៅយកកូនចិញ្ចឹមមកជាប់មកកូនខូចនឹងហ្មងចឹងអូយទាតែប្រាក់ចាយ ហើយតិចថាឈឺតិចថាស្អីស្អីបំផ្លាញទ្រព្យសម្បត្តិអានឹងខ្ញុំណាក្រាន់តែលើកថា អត់មានកូន ខ្លួនឯងសោះហ្នឹងណាថាចង់បានកូនទៅយកកូនអញ្ចឹងណៅចំអាកូនខូចលំបាកមែនទេណាលំបាកបានជាថាវាជាកូនហើយនឹងលំបាកអាហ្នឹងលំបាកប៉ុណ្ណឹងល្មមល្មមទេណាមុំល្មមទេទេណែយើងដែលចាប់យកបញ្ញខណ្ឌនេះយកមកធ្វើខ្លួនយើង អាដែលបរមត្តអត់មានអីជាខ្លួនយើងសោះ គឺថាកិលេសនាំឲ្យកើតកម្មកម្មនាំឲ្យមានវិបាកកខណ្ឌជាវត្តដាក់តាទេស្អាតសូនចាក់សัตว์បុគ្គលណាស្រាប់តែអវិជ្ជាដែលអត់ដឹងអវិជ្ជាធាតហ្នឹងវាធ្វើឲ្យមានឧបាទាន ចាប់យកមកធ្វើជាខ្លួនយើងនេះហៅមហាយាបទាំងហំប្រឹងទំនប់បំរុងចិមបីបាច់មើលថែប្រកែប្រកាន់កុំមិនណាស្ដីឲ្យអត់បានទេខឹងហើយយកគេជាសត្រូវហើយប្រកាន់បញ្ញខណ្ឌហ្នឹងធ្វើជាខ្លួនឯងមើលមើលហើយបំរើខណ្ឌហ្នឹងមែនមែនទេណា ជាមួយអ្នករតីកំណាញ់ជាមួយខ្លួនឯងមានប្រមាណជូនទាំងអស់ធ្វើផ្ទះវិមានប្រាសាទបិទមាសបិទប្រាក់ឲ្យទៀតហើយមើលមើលស្អីនឹងបញ្ញខណ្ឌសោះណាតែច្រឡំធ្វើជាខ្លួនឯងជាមួយអ្នករតីជាបាតបៀតបៀនគឺរហូតដល់ទៅ សម្លាប់ក៏បានដែរខ្លួនឯងលើកតម្កើងឲ្យពងខ្ពស់ឲ្យរស់នឹងឯងគឺនេះជារឿងល្ងងរបស់សត្វលោក យើងអញ្ចឹងបានថាចូលនៅក្នុងចំណុចទី3 ខ្លីៗមកថាណែអាការដែលយើងល្ងងនេះឯងទាំងដោយមោហៈនឹងឯងដោយអវិជ្ជានឹងឯងឈ្មោះថាជាសត្រូវនឹងខ្លួនឯងគេណានេះដោយលោភៈដែលយើងដែលយើងមិនពូកែស្រឡាញ់ហ្នឹងឈ្មោះថាយើងស្អប់ខ្លួនឯងស្រឡាញ់អ្នកដតីស្រឡាញ់អ្វីអ្វីខាងក្រៅ បែរទៅជាស្អប់ខ្លួនឯងបើយើងបាត់បង់សេចក្តីល្អអស់ទៅហើយនឹងតើមានភ្នំមាសភ្នំប្រាក់ឯណាមកជំនួសសេចក្តីល្អយើងបាន ហើយយើងគិតទៅពីស្រឡាញ់មាសប្រាក់ប៉ុន្តែអត់ចេះស្រឡាញ់ខ្លួនឯងអត់ចេះថែរក្សាសេចក្តីល្អក្នុងខ្លួនអានេះឯងដែលឈ្មោះថាស្អប់ខ្លួនឯងហ្នឹងអត់មានអ្វីខាងក្រៅល្អមកជំនួសយើង បានទេបើយើងបាត់បង់នៅសភាពល្អបាត់ទៅហើយហ្នឹងទៅជាមនុស្សអាក្រក់បាត់ទៅហើយហ្នឹងតើមានអ្វីមកល្អជំនួសយើងបានទៅទៀតវាអត់មានអីទេវាអត់មានអីមកល្អមកជំនួសយើងកើតទេពីព្រោះអ្វីអ្វីទាំងអស់ហ្នឹង គឺវាមិនអាចថាមកឲ្យយើង ជាមនុស្សល្អទៅបាន មនុស្សល្អវាតលតែមានគុណធម៌សភាវៈល្អអញ្ចឹងត្រូវតែអោបកសោបសេចក្តីល្អនឹងឯងទុកជាក្បូនទុកជាយានជំនិះឆ្លងទៅកាន់ត្រៃនាយហើយចំណុចទី2ក្នុងការដែលយើងស្អប់អ្នកដតីនឹងឯងឈ្មោះថា ជាការដែលយើងប្រទុះប្រទុះសរាយខ្លួនឯងទាំងនឹងឯងធ្ងន់ធ្ងរណាស់ណាគឺ យើងស្អប់អ្នករតីហ្នឹងគឺយើងកើតទុកហ៎កើតទុកនឹងឯងចឹងនឹងឯងហើយយើងអត់ដឹងយើងអត់ដឹងចេះតែសម្គាល់ថាយើងនឹងប្រកែហ៊ានស្អប់អ្នករតីអីអីហ្នឹងគឺសេចក្តីល្ងងរបស់យើងត្រង់ដែលប្រកម្មបញ្ញខੰថាជាខ្លួនឯងហ្នឹងបានយើងហ៊ានស្អប់អ្នករតីហ៎ ដោយអំណាចមាននេះអញគ្រាន់បើអញស្មើអង្គគេអន់ស្រាច់ទាំងអញអញហ៊ានខឹងអញហ៊ានឆ្លោះអញហ៊ានប្រមាថមើលងាយអ្នកដតីអីអីទាំងអស់ហ្នឹងណាគឺមកពីចាប់ប្រកាន់បញ្ញខណ្ឌថាជាខ្លួនឯងនឹងឯងអាកលែងល្ងងដ៏អាកំបាំងនឹងឯងទៀតល្ងងហើយអត់ដឹងថាខ្លួនយើងល្ងងហ្នឹងណាបានជារហូតដល់ទៅថា យើងហ៊ានខឹងហ៊ានស្អប់អ្នកដតីដោយប្រការផ្សេងផ្សេងហ្នឹងប្រមាថមើលងាយដោយពាក្យសម្ដីអីអីហ្នឹងគឺយើងអត់ដឹងតែខ្លួនយើងល្ងងទេចឹងបើយើងមិនចាប់បញ្ញខណ្ឌយកមកធ្វើខ្លួនយើងយើងវាអត់អាចស្អប់អ្នកដតីរឿងអីទាំងអស់កណានេះតលតែអប់រំទាំងតលអប់រំមកដល់ថ្នាក់ដែលថាបានឃើញបញ្ញខណ្ឌហ្នឹងតាមសេចក្តីពិត បានយើងយល់ថា ការដែលយើងមិនមានបកគលដតីជាជាទីស្អប់មិនមានបកគលដតីដែលយើងត្រូវព្យាបាទបៀតបៀនពីព្រោះនៅពេលដែលយើងមាន សតិមាន បញ្ញាដឹងបញ្ញខណ្ឌមិនប្រកម្មថាជាខ្លួនយើងហ្នឹងទោះជាមានមកផ្លេតនឹងក៏ដោយដូចផ្លេតបន្ទោនឹងចឹងក៏ដោយយើងយល់យើងយល់ថាអូការដែលយើងស្អប់អ្នកដតីនេះជារឿងល្ងងប្រកម្មបញ្ញខណ្ឌថាជាយើងទេតើបើអត់ បានប្រកាន់បញ្ញខੰថាជាយើង អាការស្អប់នោះគឺអត់មានហ្មងទេអត់មានជាមួយនឹងអ្នកដតីទេ ដូច្នេះយើងបានចេះដឹងថាអូអាការដែលស្អប់អ្នកដតីរឿងយើងប្រកម្មបញ្ញខណ្ឌមកធ្វើជាខ្លួនឯងយថាបើអត់មានខ្លួនយើងអត់មានអញទេគឺអត់មានស្អប់អ្នកដតីទេនឹងឯងហើយមោហៈ ការដែលយើងវង្វេងជាមួយនឹងលោកនេះព្រោះតែសេចក្តីល្ងងជាកំពូលសត្រូវនឹងខ្លួនឯងអត់មាននរណាជាសត្រូវជាមួយយើង ជាងខ្លួនយើងដែលល្ងងនឹងទៅទៀតទេទាំងអវិជ្ជាជាមូលនៃវដ្តសង្សារអញ្ចឹងខ្ញុំកណា បានរួមទីក្តីនៃពធัว1ម៉ោងកន្លះទៀតសូមអធិស្ឋានកណ្ដាគុណចាស់និមន្តគង់យូរពេលវេលាខ្ញុំណាចិត្តនឹកកោតក្រែងគុណចាស់គណាដែលគុណចាស់និមន្តគង់ហើយមិនសមមកវែងឆ្ងាយអីចឹងណានឹកឃើញចឹងប៉ុន្តែម្យ៉ាងក៏ សេចក្តីនៃពធហ្នឹងចេះតែបន្តមករកកន្លែងបញ្ចប់បាន ប៉ុណ្ណឹងហើយនឹងដើម្បីបានញាតិញោមអីដែលគាត់ត្រូវការសិក្សាអីអីហ្នឹងអញ្ចឹងក៏បើពេញបតីគុណចាស់ទៅដោយធម្មទានហ្នឹងក៏ប្រគេនធម្មទានហ្នឹងដល់គុណចាស់ចាត់ទុកថាជាធម្មទានរបស់គុណចាស់គ្រប់ព្រះអង្គទៅចោះ កណាដោយប្រហាប្រតិអនុគ្រោះដើម្បីប្រយោជន៍ក្តីសុខដល់មនុស្សទេវតាទាំងឡាយព្រោះយើងគ្រប់គ្នាសិតតែអ្នករងគ្រោះទេទាំងដែលនៅក្នុងវត្តសង្សារនេះ គឺដោយសារមានកិលេសសវត្តដាក់នាំឲ្យកើតកម្មកម្មនាំឲ្យមាន វិបាកកខណ្ឌនឹងចឹងទៅបានជាសន្មតថាសត្វលោកយើងគ្រប់គ្នានឹងជាអ្នករួងគ្រោះអត់មាននរណាមកបង្កើតកិលេសឲ្យខ្លួនឯងទេអត់មាននរណាមកបង្កើតនៅអភិសង្ខារគឺកម្មអីឲ្យខ្លួនឯងទេ តែរឿងនេះអវិជ្ជាធាតបាន យើងត្រូវសិក្សាធម៌របស់ព្រះអង្គបប្រតិបត្តិដើម្បីរំដោះគ្រោះគឺសេចក្តីល្ងងនឹងឯងចឹងគឺថា សេចក្តីជ្រះថ្លាខ្ញុំណាគិតគិតហែលប្រហែលទៅទេខុសត្រូវអី បណ្ដាប៉ុណ្ណឹងទៅចោះក៏ណាហើយនឹងសំគួរដើម្បីបានទុកដាក់សម្រាប់បូជាដល់ប្រសង់ទាំងក៏ណាព្រោះសំសំរុំណាសម្រាប់ប្រសង់ដោយសារថាប្រសង់ព្រះអង្គគង់នៅក្នុងពភ្នោះថែរក្សាប្រសាសនាដោយបរិយត្តិធម៌និងបដិបត្តិធម៌ ដែលយើងឆ្លងសាលាបរិយ័តធัวហ្នឹងគឺប្រសង់ហ្នឹងប្រសង់សិក្សារៀនសូត្រទៅបដិបត្តិអញ្ចឹងថែរក្សាប្រសាសនារហូត5000ព្រះវសាដោយសារប្រសង់អញ្ចឹងពធัวនេះពធัวដែលប្រសង់ថែរក្សាមកនេះប្រាក់បូជាពធัวហ្នឹងគឺសំគួរសម្រាប់ប្រសង់ណាដើម្បីបានប្រើប្រាស់បច្ច័យ4គង់នៅថែរក្សាប្រសាសនាតទៅទាំងសូមអនុមោទនីទាំង